Waalaikumsalam. Salam. Alhamdulillah បងប្អូនមូស្លីមីមូស្លីមាតជាទីគោរពនិងជាទីរាប់អានអัลฮัมឌុលឡានៅថ្ងៃនេះគឺយើងជួបគ្នាជាជាថ្មីម្ដងទៀតនៅក្នុងកម្មវិធីការជជែកឬក៏ការពិភាក្សាអំពីហូកុំអ៊ីស្លាមទាក់ទងទៅនឹងប្រធានបទដែលយើងលើកឡើងនៅក្នុងរាត្រីនេះគឺការសាឡាតយ៉ាណាហ្សា ឬក៏យើងហៅថាការសាឡាត់ឲ្យសពអ៊ីស្លាមដែលយើងឃើញថាក្នុងភូមិនីមួយៗតែតែមានការព្រួយបារម្ភឬក៏តកតងទៅនឹងការប្រមូលផ្ដុំមនុស្សដើម្បីសាឡាត់ចាណាហ្សាតើវាមានគុណប្រយោជន៍ឬក៏សារៈសំខាន់បែបណាហើយនៅក្នុងថ្ងៃនេះអ៊ីនសាអល់ឡោះគឺយើងនឹងដឹងតកតងទៅនឹងមសាឡាឬក៏ហុកុំដែលពាក់ព័ន្ធទៅនឹងសាឡាត់ចាណាហ្សានេះ ដែលមានការចូលរួមបកស្រាយពីវិក្កមរបស់យើងទាំង3រូបគឺឧស្តាតម៉ាសូរអាប់ឌុលឡាឧស្តាតមូហាម៉ាត់ហាសាននិងឧស្តាតលុកម៉ានប៊ីនយូសុហ្វពីហេតកកុងអល់ហាំឌុលីឡាចឹងជាកិច្ចចាប់ដើមដើម្បីកុំឲ្យពេលវេលារបស់យើងកន្លងផុតទៅដោយប្រយោជន៍គឺខ្ញុំសូមចាប់ដើមពីឧស្តាតលុកម៉ានឧស្តាតលុកម៉ានប៊ីនយូសុហ្វហើយសូមឲ្យឧស្តាត perkara ni betul tentang kasalat jenazah cewai hai dan hukum rumah bi sobrup Ya Bismillahirrahmanirrahim. Alhamdulillahirrabbilalamin wa bihi nasta'in wa la hawla wa la quwata illa billah. Amma ba' Assalamualaikum warahmatullahi ta'ala wabarakatuh. Ya Alhamdulillah cik yang yang terakhir menakun Allah subhanahu wa ta'ala ដែលអល់តាឡាអនុញ្ញាតឲ្យយើងទាំងអស់គ្នាបានមកជួបជុំគ្នានៅរាត្រីនេះដើម្បីរំលឹកនៅគុំរបស់អល់តាឡាដើម្បីកុំឲ្យខាត់ពេលលិនសុំឆ្លើយនឹងសំណួររបស់អ៊ូស្តារ៉ាំលីដែលផ្ដល់ឱកាសឲ្យលិននៅរាត្រីនេះតកតនឹងនិយមនៃសាឡាតអាឡាល់ម៉ៃតការសម្បះយ៉ាងទៅលើម៉ាយ៉ាត់សម្បះយ៉ាងឲ្យម៉ាយ៉ាត់មិនឯងវានោះគឺជាអ៊ីបាដាមួយដែលយើងបញ្ចិត្តខ្លួនទៅចំពោះអល់ឡោះស៊ុបហានហ៊ូវតាឡា ដោយមានកាយវិការរបស់វាបញ្ជាក់ដល់ច្បាស់លាស់ត្រឹមត្រូវណាមានទឹកគៀតមានការសូត្រមានការទូអារបស់យើងវានោះគឺជាអ៊ីបាដាតដែលយើងបញ្ចិត្តទៅខ្លួននឹងព្រះអល់ឡោះសុបហានតាឡាឬក៏យើងឲ្យនិយមនៃមួយទៀតថាសាឡាតមិញឯងគឺជាការទូអាការសុំទៅដល់មួយយ៉ាត់សុំឲ្យមួយយ៉ាត់សាឡាតសាឡាតហ្នឹងបានន័យថាទូអាឲ្យមួយយ៉ាត់សុំឲ្យមួយយ៉ាត់ ចឹងដែរអឺហ៊ូគុំដែលយើងសម្បះយ៉ាងឲ្យមួយយត្តមិញឯងបងប្អូនទាំងអស់គ្នាប្រកាសជាបានជ្រាបហើយក៏ប៉ុន្តែនេះជាការរំលឹកដើម្បីអឺរំលឹកឡើងវិញនៅហ៊ូគុំរបស់អល់ឡោះតាឡាការដែលយើងសម្បះយ៉ាងជាណាសាសឬក៏សម្បះយ៉ាងទៅលើមួយយត្តមិញឯងហ្វារឌូគីហ្វាយ៉ាបានន័យថាវាគឺជាហ្វារឌូដែរបានដែរគីហ្វាយ៉ាអឺវាមិនមែនទៅលើបុគ្គលគ្រប់គ្រប់គ្នានោះទេ ហ្វរឌូគីហ្វាយ៉ាមានន័យថាពេលណានៅក្នុងភូមិនឹងមានអ្នកអនុវត្តវា2អ្នកឬក៏3អ្នកអ្នកដែលផ្សេងអត់បានទៅសម្បះយ៉ាងក៏អត់មានបាបកម្មអីដែរក៏អត់ទុសាយដែរមានន័យថាគេមិនយកទោសបីដល់អ្នកដតីដែលអត់បានមកចូលរួមមកចូលរួមសម្បះយ៉ាងនោះទេយ៉ាវាខុសគ្នានឹងហ្វរឌូអ៊ីនយ៉ាដោយសម្បះយ៉ាង5ពេលហ្វរឌូអ៊ីនយើងគ្រប់គ្នាមិនឯងត្រូវតែអនុវត្ត ឲ្យបានគ្រប់គ្រប់គ្នាมันអាចអខានបានទេយ៉ាគ្រប់បុគ្គលទាំងអស់ត្រូវតែបំពេញកាតព្វកិច្ចដែលឡែកសម្បះយ៉ាងទៅលើមួយយ័តមីណែកវាគឺជា fardu kifayah អានឹងយើងនិយមន័យតាមអ៊ូឡាម៉ា fiqh យ៉ាអ៊ូឡាម៉ា fiqh ដែលគាត់បានបកស្រាយដូចឆ្លោះមីណែកយ៉ាក៏ប៉ុន្តែបើយើងក្រឡេកទៅមើលទង្វើរបស់នប៊ីសល្លាឡាមគឺជាសុនណះយ៉ាការដែលយើងសម្បះយ៉ាង ឲ្យមួយយ៉ាត់មួយណៃគឺជាសុណាស់នប៊ីសាឡឡោះអាឡៃវ៉ាសាឡាំដែលនប៊ីតែងតែជំរុញឲ្យយើងមួយណែឯងសម្បាស់យ៉ាងឲ្យពុះមួយរបស់យើងយ៉ាដូច្នេះហើយអឺសូមឲ្យបងប្អូនយើងទាំងអស់គ្នាកុំចាត់ទុកថាបើកាលណាហ្វរឌូគីហ្វាយ៉ាគាត់ធ្វើតែគ្នា2នាក់3នាក់អ្នកផ្សេងទុកដាច់ដោយឡែកវាមិនត្រឹមត្រូវទេយ៉ាអញ្ចឹងយើងត្រូវមើលទៅលើទង្វើរបស់នប៊ីសាឡឡោះអាឡៃវ៉ាសាឡាមឲ្យទៅមើលនៅ ឧត្តមភាពនៃការសាឡាត់អឺសម្បះយ៉ាងទៅលើមួយយ៉ាត់មីនឯងយ៉ាពិតមែនយើងឃើញថាហូកុំហ្វេកោះបែងចែកដូច្នោះក៏ប៉ុន្តែមានហ្វាឌីឡាត់របស់វាច្រើនដូចជាមានហាឌីសជាច្រើនដែលបានបញ្ជាក់យ៉ាតកតនឹងឧត្តមភាពរបស់វាយ៉ាសូមចូលរួមប៉ុណ្ណឹងជាមួយទុនរំលឹកយ៉ាអរគុណច្រើនដល់អូស្តាតម៉ានដែលលើកឡើងអំពីហូកុំការសាឡាត់យ៉ាណាហ្សាសាឡាត់អសបនេះ តាមពិតឈ្មោះវាសាឡាដូចគ្នាក៏ប៉ុន្តែដោយសារបានបញ្ជាក់ហើយគឺមានកាយវិការនិងមានការសូត្រមួយឡែកដូចជាសាឡារបស់យើងទេហើយអ្វីដែលជាចំណុចអារម្មណ៍ចំណុចចាប់អារម្មណ៍មួយនោះគឺថាសាឡាតជាណាហ្សាជា fardu kifayah ហើយប្រហែលជាដោយសារតែពាក្យនេះហើយយើងឃើញថានៅតាមភូមិនីមួយៗនៅពេលដែលសាឡាតជាណាហ្សានោះគឺពីច្រើនគឺសាសនាអ៊ីស្លាមរបស់យើងមានការធ្វើប្រហែស ដោយមិនមិនបានពុះពីឬក៏ព្យាយាមទៅចូលរួមឲ្យបានច្រើនណាខណៈពេលដែលយើងចង់បានដើម្បីសាលាចរាសាសហ្នឹងហើយដោយសារតែយើងមើលប្រភពប្រភពមាន100គ្រួសារ200 300 400គ្រួសារប៉ុន្តែការសាឡាត់ហ្នឹងគឺអឺមានចំនួនតិចអញ្ចឹងប្រហែលជាគិតថា គ្រប់គ្រាន់សម្រាប់តោះកម្មដែលឬក៏គណៈកម្មាធិការចាស់ទុនធ្វើប្រមាណអ្នករួចខ្លួនអស់គ្នាហ្នឹងណាដោយសារតែ Spotify ហ្នឹងអញ្ចឹង សូមអរគុណច្រើនដល់ឧស្សាហ៍លោកម៉ានដែលយើងជួបគ្នាជាបន្តបន្តទៀតនៅក្នុងអឺពេលវេលាឬក៏សំណួរឬក៏ប្រធានបទបន្តអ៊ីនសាអល់ឡោះអឺថ្នាក់ពីដែរសូមជួបជាមួយនឹងឧស្សាហ៍បងសូត្រវិញម្ដងឧស្សាហ៍អស្សឡាមអាឡៃគុំឧស្សាហ៍បងសូត្រ وعليكم السلام ورحمة الله حياك الله الحمد لله أه... شنو أستاذ غني កម្មវិធីរបស់យើងនៅក្នុងរាត្រីនេះគឺយើងជជែកអំពីការសាឡាតចណាហ្សាការសម្បោះយ៉ាងអញ្ចឹងយើងឃើញថាប្រជាជនអ៊ីស្រាអែលរបស់យើងពីច្រើនគឺស្គាល់ហៅថាសម្បោះយ៉ាងមួយយ៉ាត់សម្បោះយ៉ាងមួយយ៉ាត់សម្បោះយ៉ាងមួយយ៉ាត់ហើយដោយការសម្បោះយ៉ាងនេះគឺអឺដោយដោយដោយប្រើភាសាសម្បោះយ៉ាងអញ្ចឹងអឺប្រជាជនមួយចំនួន គឺមានការយល់អំពីហុកុំនិងមសាឡាពាក់ព័ន្ធដោយសម្បោះយ៉ាងរបស់យើងដែរ ចឹងត្រង់ចំណុចនេះចង់សួរសាស្ត្រទៅពេលការរៀបចំចាប់ដើមរបស់យ៉ាងតកតងទៅនឹងការប្រកាសនឹងមួយទៀតគឺគេហៅថា e-commerce របស់យ៉ាងគឺមានការយល់ឃើញឬក៏ទស្សនៈផ្សេងផ្សេងគ្នាពាក្យដែលអាវ៉ាមអ្នកអាវ៉ាមងឿឆ្ងល់គឺតកតងទៅនឹងប្រកាសឬក៏ e-commerce e-commerce យើងហៅថា e-commerce នៅក្នុងការសាឡាត់យេណាសាតើហុកមអ៊ីស្លាមមានចែងបែបណាចំពោះមសាឡាហ្នឹងសិស្ស Ya Alhamdulillah Bismillahirrahmanirrahim Wassalatu wassalamu ala rasulillah Wa ala alihi wa sahbihi mawala Amma ba' Bahu'un Mu Islam Ah kiti kerup nan kiti rab'an Assalamualaikum warahmatullahi wabarakatuh Ya, pihak puan nang sumnu dahil Ustaz Ramli ban Jatsu mau jepurik nyom ពាក់ព័ន្ធនឹងថាតើសូឡាតយ៉ាណាហ្សាយើងត្រូវមានការអំពាវនាវក៏ដូចជាវិកម៉ាស់កាសម៉ាត់ដែរទេភាសាយើងនិយាយថាកាសម៉ាត់ដែរទេអញ្ចឹងបើយើងក៏លេចមើលនៅក្នុងធានបទនេះឬក៏មសាឡានេះអឺនៅក្នុងហុកុំសារ៉ាគេមិនដាក់សារ៉ាឲ្យយើងអំពាវនាវតាមរយៈមីក្រូហ្វូនតាមរយៈមីក្រូឲ្យដឹងទាំងអស់អ្នកដែលចូលរួមសមាយ៉ាងនោះឡើយ សម្រាប់សូឡាអ៊ីយ៉ាលសូឡាយ៉ាណាហ្សាក៏មានកាសម៉ាត់ទេហើយក៏មិនមានការស្រែកអំពាវនាវដូចជាហៅថាអសូឡាយ៉ាមីអាឬក៏អសូឡាអលម៉ៃយិតគឺអត់អត់កំណត់ក្នុងហុកមច្បាប់ទេហើយដូច្នេះខ្ញុំសូមលើកឡើងសម្ដេចឧឡាម៉ាមួយចំនួនដែលគាត់បកស្រាយពាក់ព័ន្ធនឹងការប្រកាសឬក៏កាសម៉ាត់នៅពេលដែលសូឡាយ៉ាណាហ្សា sum yang ya. majat ni ai ceng do chi imam syafi qala al imam syafi'i rahimahullahu taala kata was salatu ala al janazah wa kullu nafilah ghair al aid wal khusuf fala adzana fiha wala qawli as salah jami'ah intaha kalam rahimahullah dalam kitab syarhul muhazzab juzuk tibai lek pat baik មានន័យថាអ៊ីម៉ាំ Syafi'i រ៉ហ៊ីម៉ាហុលឡោះក៏បានបញ្ជាក់ថាចំពោះសឡាតលើកមួយយត់ឬក៏យើងនិយាយថាសម័យថាចំពោះសមាយ៉ាងឲ្យមួយយត់ហើយទាំងអស់សុណាត់ទាំងអស់សំយ៉ាងសុណាត់ផ្សេងពីសំយ៉ាងរយ៉ាហើយនឹងសំយ៉ាងខូស៊ូខែរាគ្នាថ្ងៃរាគ្នាហ្នឹងគឺផ្សេងពីសុណាត់ទាំងពីរហ្នឹងมันមានអាសាន ឬក៏ដែលហរកាសម៉ាត់ឬក៏យើងពោលពាក្យថាអសឡាយ៉ាមីអាគឺអត់មានទេយើងអត់មានឲ្យយើងសូត្រឬក៏ថាញដូច្នោះទេ នេះមតិយោបល់របស់អ៊ីម៉ាំ Syafi'i rahimahullah វកអនហើយម្នាក់ឧឡាម៉ាទីបានប៊ូហ៊ូទីរ៉ហ៊ីម៉ាឡោះគាត់ថា ولا ينادى على الجنازه والتراويح គឺគេមិនអោយយើងប្រកាសឬក៏ដែលខាតកាស ជូនដំណឹងមុន នៅក្នុងសម្យ៉ាងមយិតឬក៏សម្យ៉ាងតារវេះទេហេតុអ្វីបានអ៊ូឡាម៉ាថាសេខឡាប៊ូហ៊ូអត់មាន ពីព្រោះគាត់ថាលីអានណាហ៊ូមូហដាសពីព្រោះវានោះជាប្រការដែលបង្កើតថ្មីដែលมันអត់ធ្លាប់មាននៅសម័យណាប៊ីទេយ៉ាអត់មាននៅសម័យណាប៊ីទេអញ្ចឹងការសូឡាតរបស់ណាប៊ីសល្លោះអាឡៃហ៊ីវ៉ាសឡាំ នៅពេលដែលសូឡាត គឺនៅពេលដែលមនុស្សមកជួបជុំគ្នាហើយរ៉ាស៊ូលឡោះបានតកវៀតគឺសាឡាតតែម្ដងយ៉ាហើយដូច្នេះការសាឡាតហ្នឹងនិយាយឲ្យខ្លីថាគឺអត់មានអឺសុណាត់ឬក៏អឺកំណត់ឲ្យយើងប្រកាសឬក៏កាសម៉ាត់មុនអំពីសម្យ៉ាងយនសាទេដូចជាអ៊ីម៉ាមម្នាក់ទៀតអ៊ីម៉ាមដែលយើងល្បីល្បាញជាឧឡាម៉ាអះលីសុនណាវលជាម៉ាដែលគាត់ជា ni'lam ta'ani rahimahullah ta'alaក្នុង syarah គាត់ថា doa إلى الصلاة في العيدين وغيرهما مما لا يشرع ហើយសម័យយ៉ាងនៅក្នុងសំយ៉ាងអឺសាឡាស់ទាំងរយ៉ាទាំងពីរគឺអត់ជំរុញឲ្យយើងមានអាសានទេ ហើយដូចជាសូឡាតយ៉ាណាហ្សាក៏មិនឲ្យយើងមានអ៊ីកម៉ាស់ហើយនឹងអាហ្សានដែរគឺនេះអអំពីការរាយការណ៍របស់គាត់ដែលមានរាយការណ៍ដូចជាអ៊ុឡាម៉ាដែលយើងបានប្រាប់ពីខាងលើផងដែរហើយដូច្នេះដែលយើងគួរតែប្រុងប្រយ័ត្នទាំងអស់គ្នាក្នុងការបំពេញនៅកតបកិច្ចនៃសូឡាតឡើយឈ្មោះថាសូឡាតយ៉ាណាហ្សានេះ គឺយើងដល់ពេលទឹកគ្មានសំយ៉ាងតែម្ដងដោយមិនមានការបំពាវនាវឬក៏ការរំលឹកដោយកាសម៉ាត់ឬក៏អាហ្សាននោះដែរវល់ឡោះតាឡាអាឡាយ៉ាអល់ហាំឌីលឡាអរគុណច្រើនដល់លោកសាស្ត្រមសូរដែលបានលើកឡើងតកតងទៅនឹងការវិកលបាទវិកលហៅថាប្រកាសក្នុងការសម្ភាសយ៉ាង jenazah ក៏ប៉ុន្តែឧស្សាហ៍តើឧស្សាហ៍យល់ឃើញយ៉ាងណាដែរនៅពេលដែលគេប្រកាសអំពីអឺការសឡាត់មួយយ៉ាត់នេះដើម្បីដឹងថាបរោះឬស្ត្រីចំនួនប្រហែលអ្នកហើយជាក់ស្ដែងគឺយើងឃើញថានៅម៉ាស៊ីដអលហារ៉មមកកាសឬក៏ម៉ាឌីណាអីតែងតែអឺបន្លឺឬក៏ប្រកាសការសម្បាញ់ថាអសឡាទូអាឡារ៉ាជុលអសឡាទូអាឡាលមរ៉ាអីហ្នឹង ចឹងចម្រិតនេះគឺមានតកតងទៅនឹងអ្វីដែលលោកសាស្ត្របកស្រាយខាងលើសាស្ត្រជួយបន្ថែមបន្តិចយ៉ាតាមពិតទៅនេះយើងប្រាប់អំពី បើយើងផ្អែកទៅលើមជ្ឈិបគឺការសូឡាដែលมันមានដាក់ស្រក់ទេ ដែលมันមានកំណត់លើច្បាប់ថាឲ្យយើងប្រកាសឬក៏កាសម៉ាត់នោះទេតែវ៉ាឡោះតាឡាអាឡាំអ្វីដែលខ្ញុំបានយល់នៅក្នុងចំណុចនេះ ដោយសារអ៊ូឡាម៉ាគាត់បានបញ្ជាក់ថាអាយើងកាសម៉ាត់គឺក៏ស្ដាយថាអសឡាយ៉ាមីអានោះជាប្រការដែលមូហដាសជាប្រការដែលគេស្ថាបនិកឡើងថ្មីជាប្រការដែលផលិតឡើងថ្មីប៉ុន្តែដល់កាការជូនដំណឹងដើម្បី ផ្ដល់ការងារស្រួលឲ្យ អ្នកដែលសម្យ៉ាងហ្នឹងឌូអាក្នុងការហៅថាតមៀតគឺតបតោចិត្តនឹងបរោះឬក៏ស្រីអេអល់ឡោះមកហ្វីលឡាហាអល់ឡោះមករហាំអល់ឡោះមករហាំហាអល់ឡោះមកហ្វីលឡាហ៊ូវរហាំហ៊ូ អញ្ចឹងវល់តាអាឡាមបើសិនណាឲ្យការនៀតរបស់គាត់គឺនៅក្នុងអ្នកដែលនោះមិនមែនថាររសលមួយយិតគឺដើម្បីកាសម៉ាត់ជាគុណនោះទេប៉ុន្តែគាត់ថាគាត់ស្រែកជាជំនឹងមួយយិតនេះស្រីឬក៏មួយយិតនេះប្រុសសឡាឬមួយយិតនេះប្រុសស្រីអាហ្នឹងការយល់ឃើញរបស់ឧឡាម៉ាមួយចំនួនថានឹងជាប្រការហ្នឹងជាជូនដំណឹងវាមិនមានបញ្ហាអ្វីទេ ក៏ប៉ុន្តែបើយើងមើលថាឧឡាម៉ានៅសម័យមុនគឺគាត់អត់ជំរុញឲ្យយើងស្វែងចឹងទេអាចថានៅសម័យគាត់គឺមនុស្សតិចហេអ្នកសូឡានមួយចិត្តហ្នឹងគឺចំនួនដែលតិចហើយដឹងអស់គ្នាដល់ហានោះមស្ជីតហារ៉មមកកាសម៉ាឌីណានេះគឺមនុស្សរាប់ម៉ឺនអ្នកដែលនៅសំយ៉ាងអញ្ចឹងអាច ថានោះគឺជាការយល់ឃើញអ៊ីស្ទីហារបស់ឧឡាម៉ានៅនោះតាមន័យថាជួនដំណឹងឲ្យដឹងថាសូឡានមួយចិត្តហើយ អញ្ចឹងពេលណាអត់យកអត់ប្រកាសគាត់ថាឡើងសញ្ញាអីទេអញ្ចឹងហើយមនុស្សច្រើនដូចថាមកចិត្តយើងកន្លែងតំបន់យើងជាកន្លែងដែលមកចិត្តត្រឹមមើលគ្នាឃើញមើលគ្នាដឹងកំណត់ពេលវេលាទៅសញ្ញាមួយយឹតហើយណាកំណត់ដឹងឲ្យម៉ោង2សញ្ញាម៉ោង3សញ្ញាហើយវាអត់មានថាអត់ដឹងថាស្អីទេគឺដល់យើងទៅសញ្ញាទៅសញ្ញាមួយយឹតអញ្ចឹងគឺយោងតាមមតិឧឡាម៉ាដែលលោកជាអ៊ីម៉ាំ Syafi'i គាត់ថាផ្សេងពីសំយ៉ាងរយ៉ាហើយនិងគូស៊ូគឺអត់មាន កាសម៉ាទេនឹងជាការប្រកាសឲ្យត្រឹមត្រូវបំផុតក៏ប៉ុន្តែដោយថាការអ៊ីស្ទីហាររបស់ឧឡាម៉ាអាក្រោយក្រោយយើងនេះគឺជាមកកាសម៉ាទេណាដែលគេបញ្ជូនដំណឹងមុនដោយសារមនុស្សច្រើនមិនដឹងថាតើសូឡានសូឡានអ្វីអញ្ចឹងគេជាការជូនដំណឹងវល់តាឡាមនេះជាការមួយដែលមិនមានបញ្ហាដូចទីវល់ឡោអាយ៉ាអលហាំឌុលឡាអរគុណច្រើនអស្តាតមសូតដែលបានធ្វើការបកស្រាយនៅក្នុងមសាឡានេះ ទាក់ទងទៅនឹងការសូឡាតយេណាហ្សា អឺជាកិច្ចបន្តខ្ញុំសូមជួបឧស្សាហ៍មូហាម៉ាត់ហាសាន់សម្លេងនេះឧស្សាហ៍សាឡាមអាឡៃគុំវ៉ាអាឡៃគុំសាឡាមរ៉ាហ្មាតុលឡោះអល់ហាំឌីលឡាយ៉ាសម្លេងខ្លាំងអឺតកតងទៅនឹងការសាឡាតជាណាសានេះផងដែរប្រធានបទរបស់យើងនៅតែបន្តដដែលឧស្សាហ៍ចង់ឲ្យឧស្សាហ៍បកស្រាយនៅចំណុចមួយដែលតកតងទៅនឹងការសាឡាតប្រយ័ត្ននេះថាតើអ្នកណាជា អឺមនុស្សអតិភិបក្នុងការធ្វើអ៊ីម៉ាមរបស់យ៉ាង នេះប៉ុន្តែមុននឹងចូលដល់ចំណុចនេះឧស្សាហ៍អាចមានអ្វីបន្ថែមទៅលើសំណួរមួយវិញដែលឧស្សាហ៍បានសួរបកស្រាយព្រោះបើសិនជាអាចមាន សូមអញ្ជើញដើម្បីមុននឹងបកស្រាយសំណួរនេះបន្ត بسم الله الحمد لله والصلاه والسلام على رسول الله តកតងជាមួយនឹងរឿងអ៊ីកម៉ា sembahyang mayit ឬយើងស្រែក as-salah ala hadzal mayyit ឬ ala hadhil mayyita ទាំងនេះបើសិនជាយើងកលេចមើលទៅតាមការបកស្រាយរបស់ Stad Mansur ឃើញថាវាគ្រប់គ្រាន់ហើយប៉ុន្តែអ្វីដែលខ្ញុំចង់ចូលរួមគឺចំណុចបន្តិចនៅត្រង់ចំណុចថាបើសិនជាយើងមើលនៅក្នុងទីតាំងពេកប់គឺឧឡាម៉ាអត់មានបានដាក់អ្វីតតែសោះនៅមុនសម្បត្តិយ៉ាងម៉ាយិតដើម្បីឲ្យយើងថាអញ្ចឹងអ្វីដែលត្រឹមត្រូវ ហើយយើងយកមកធ្វើជាគោលហើយអ្វីដែល យើងតែងតែមានការជជែកហើយនឹងដេញដោលគ្នានោះយើងអាចយកតាបិទោះយកមកមើលទាំងអស់គ្នាទៅហើយយើងវិលទៅនឹងទាំងអស់គ្នាទៅវាគ្រប់គ្រាន់ហើយបើយើងមិនបានប្រសើរជ្រាវនៅក្នុងតេតូនជាមួយនឹង hadith តែបើតេតូនជាមួយនឹង hadith តេតូនជាមួយនឹងសម្ដីឧឡាម៉ាឃើញថាអ្វីដែលស្ដាប់មិនសួរលើកឡើងហ្នឹងគឺវាច្បាស់លាស់អស់ហើយប៉ុន្តែចំណុចបញ្ជាក់បន្ថែម បើយើងមើលនៅក្នុងគីតាពេចកោះនៅក្នុង verb សម្បះយ៉ាងប្រយ័ត្ននេះគឺអត់មានឃើញដាក់ត្រូវ e-commerce ក៏ដូចជា agent ដូចជាអ្វីអ្វីដូចនៅក្នុងសម្បះយ៉ាងផ្សេងផ្សេងទេតែបើសិនជាសម្បះយ៉ាងគូគូអានឹងដូច start បានលើកឡើងអញ្ចឹងអានឹងខ្ញុំសូមចូលរួមប៉ុណ្ណឹង wallahu a'lam យ៉ាយកស្តាប់បន្តទៅអ្វីបន្តទៀតនេះគឺយើងឃើញថាការសឡាត់យេណាសា មានបងប្អូន មានតកតួនជាច្រើនអញ្ចឹងណាហើយឃើញថាប្រជាជនរបស់យើងតែងតែ ហៅថាវកលបកុលរកអ្នកនេះរកអ្នកនោះធ្វើអ៊ីម៉ាមសម្បោះយ៉ាងប្រយ័ត្នឲ្យបងប្អូនជាក្រុមមុសាជាដើមអញ្ចឹងឧស្សាហ៍អបជាបានទេថាអ្នកណាជាអ្នកដែលមានអត្ថភាពហើយល្អជាងគេពិសេសជាងគេក្នុងការធ្វើអ៊ីម៉ាមយ៉ាណាហ្សា بسم الله الحمد لله والصلاه والسلام على رسول الله តកតងជាមួយនឹងបញ្ហានេះបើសិនជាយើងក៏លេចមើលទៅលើទស្សនៈរបស់ឧឡាម៉ាគឺគាត់ខ្វែងយោបល់គ្នាមានន័យថាអ៊ីខ្ទីឡា បើសិនជាមើលទៅលើមិនថាណាពីគឺយើងឃើញថាអ្វីដែលគាត់អឺជំនុំហើយនឹងដាក់នៅក្នុងមន្តហិបរបស់គាត់គឺថ្នាក់ដឹកនាំនិងបើថ្នាក់ដឹកនាំមកចូលរួម គឺថ្នាក់ដឹកនាំជាអ្នកធ្វើអ៊ីម៉ាមឬក៏អ្នកជំនួយការឬអ្នកបន្ទាប់ឬហៅថាណាអេបអនុរបស់ថ្នាក់ដឹកនាំជាអ្នកចូលរួមនេះបើសិនជាយើងកលេចមើលទៅលើមន្តហិប Hanafi ហើយបើសិនជាយើងក៏លេខមើលទៅលើ mazhab 2ទៀតគឺ Maliki និង Hanbali គឺគាត់ផ្អែកទៅលើអ្នកដែលអ្នកណាហើយដែលមយ័តបានផ្ដាំណាអ្នកណាហើយដែលមយ័តបានផ្ដាំឲ្យសម្បះយ៉ាងឲ្យគាត់អានឹងគឺអ្នកនោះឯងគឺជាអ្នកដែលមានសិទ្ធិនិងស័ក្តិសមជាងគេក្នុងការធ្វើអ៊ីម៉ាមឬសម្បះយ៉ាងឲ្យគាត់ពីព្រោះពួកគាត់មានដលិលដូចជាអប៊ូបការ៉ាឌីយ៉ាឡោះអានហ៊ូគាត់បាន ដែរហើយអ៊ូម៉ាប៊ិនខាត់តបរ៉ាឌីយ៉ាឡោះអានហ៊ូជាអ្នកធ្វើអ៊ីម៉ាមក្នុងការសម្បះយ៉ាងឲ្យមាត់របស់គាត់យ៉ាងនេះទី1ដែលជាដលលរបស់គាត់ហើយ ដូចជាអ៊ូម៉ាក៏បាន ផ្ដាំទៅសហបេះម្នាក់ទៀតឲ្យធ្វើអ៊ីម៉ាមនៅពេលសម្បះយ៉ាងមាត់របស់គាត់ចឹងទាំងពីរនេះគឺជាដលលរបស់ នៅ ក្នុងរបស់មធ្យមម៉ាលីគីហើយនឹងហាំបាលីដែលគាត់យល់ឃើញថាអ្នកណាគឺអ្នកដែលសាកសមធ្វើអ៊ីម៉ាមជាងគេ គឺអ្នកដែលមយ័តបានផ្ដាំនៅមុនស្លាប់ចុចដលិលរបស់អប៊ូហានីហ្វាឬមជ្ឈបហានាហ្វីមជ្ឈបហានាហ្វីគឺគាត់យកដលិលចេញអំពីហាឌីសរបស់នប៊ីសាឡឡោះអាឡៃហ៊ីវ៉ាសាឡាំដែលបាននិយាយជាទូទៅថាឡាយអ៊ុមរ៉ាយូលូអរ៉ាយូឡាហ្វីសុលតានីបុគ្គលមិនអាចទៅដឹកនាំសម្បេះយ៉ាងបុគ្គលម្នាក់ទៀតនៅកន្លែងដែលគេគ្រប់គ្រងបានទេ អញ្ចឹងមានន័យថាបើសិនជាมันមានណាមានការគ្រប់គ្រងទៅទីកន្លែងរបស់គេទេគឺអ្នកនៅទីនោះឯងដែលជាកម្មសិទ្ធិរបស់គេ នៅពេលមានមយិតគឺគេជាអ្នកធ្វើអ៊ីម៉ាមអញ្ចឹងសំដៅទៅលើនេះគឺអ្នកដឹកនាំបើសិនជាគាត់មកបើអត់ទេ គឺអនុរបស់គាត់ហើយបើសិនជាអត់ទេ គឺបន្តបន្តរហូតមកដល់អ៊ីម៉ាមម៉ាស្ជីតនៅកន្លែងនេះគឺជាទស្សនៈរបស់ឧឡាម៉ានៅក្នុងមន្តិហានាពីចំណែកអេសាអ៊ីវិញ គឺគាត់យល់ឃើញថាវ៉ាលីមានន័យថាខ្សែស្រឡាយរបស់គាត់គឺគិតទៅតាមអាសបៈណាគិតទៅតាមអាសបៈអ្នកស៊ីទៅតាមខ្សែវរិទ្ធមានអ្នកណាមានឪពុកចឹងទៅឪពុកហើយទៅជីតាចឹងទៅហើយបានធ្លាក់មកកូនអីចឹងមកចឹងអាហ្នឹងគឺជាអ្នកដែលស័កសមឲ្យសម្បត្តិយ៉ាងឲ្យគាត់ជាងគេនេះគឺអ្វីដែលមាននៅក្នុង method Shafi'i ដែលគាត់គិតទៅតាមអ្នកដែលស៊ីវរិទ្ធគឺគេហៅថាកញ្ចុំអាសបៈ អសបះប៊ីណាប់ដែលមានអឺមានឪពុកទៅញញេតមកមានជីតាទៅហើយមានកូនទៅមានចៅទៅ មានពុះមួយទៅទៅតាមលេខរៀងបាស់វាអញ្ចឹងទៅអានឹងគឺជាខ្សែស្លាយរបស់គាត់ដែលជាអ្នកខាងប្រុសប្រុសហ្នឹងហើយប្រសិនបើសិនជាអត់មានខាងហ្នឹងទេគឺគាត់រាប់យកអឺខាងពុះមួយអឺខាងម៉ាក់ហើយបន្តទៅមីអញ្ចឹងទៅមីខាងម៉ាក់ទៅ ហើយបានចេញទៅតាមខ្សែខាងម៉ាក់វិញអាហ្នឹងគឺអ្វីដែលមាន នៅក្នុងមធ្យមសាអ៊ីដែលជាមធ្យមថ្មីរបស់គាត់ហើយបើសិនជាចាស់អាហ្នឹងក៏គាត់យល់ឃើញថាអ្នកដែលគ្រប់គ្រងហ្នឹងនៅក្នុងមធ្យមចាស់របស់គាត់ក៏គាត់យល់ឃើញថាអ្នកគ្រប់គ្រងគឺជាអ្នកដែលសាកសមត្រូវធ្វើអ៊ីម៉ាំក្នុងការ សម្បះយ៉ាងឲ្យមាយិតដូចនៅក្នុងមធ្យមហានាពីដែរអញ្ចឹងសរុបសេចក្តីមកបើសិនជាយើងមើលទៅលើ ទេសនៈរបស់អ៊ូឡាម៉ាពាកច្រើនគឺឃើញថាពាកច្រើនអត់ចេញពីវ៉ាលីទេហើយនៅក្នុងនោះដែរសេះបិនបាសរ៉ាហ៊ីមអ៊ុលឡោះដែលជាមុខទីរបស់ អារ៉ាប៊ីសាអូឌីក៏គាត់ឆ្លើយដូច្នោះអញ្ចឹងយើងមើលទៅអ្នកដែលជ្រុលទៅខាងថ្នាក់ដឹកនាំ វាដូចជាច្រើនហើយហាឌីសរបស់វាហ្នឹងក៏វារឹងមាំនៅក្នុងអញ្ចឹងសម្រាប់រឿងនេះគឺសម្រាប់ខ្ញុំ ជាទស្សនៈផ្ទាល់គឺខ្ញុំតែងតែយល់ឃើញថាអ្នកដែលស័ក្តិសមជាងគេគឺថ្នាក់ដឹកនាំហ្នឹងអាហ្នឹងគឺដើម្បីវាអត់ដល់តកតងជាមួយនឹងការថ្នាក់ដឹកនាំយើងអាចថាមនុស្សវាអត់អាចប្រកាន់ទេក៏ប៉ុន្តែបើសិនជាអឺអាហ្លីរបស់មាយិតគាត់យល់ឃើញថាពួកគាត់អីចឹងទៅអាហ្នឹងហាំឌលីឡាក៏គាត់ធ្វើតាមហ្នឹងទៅអានេះជាទស្សនៈផ្ទាល់របស់ខ្ញុំតកតងជាមួយនឹងសំណួរហើយបើសិនជា បងប្អូនគាត់ស្ដាប់បានថាអត់ទេគាត់យល់ទៅតាមសម្ដីហ្នឹងគាត់យកមួយណាអាហ្នឹងវល់ឡោះអាឡាំទៅលើអ្វីដែលគាត់យល់ឃើញតាមការបកស្រាយអំបានវិញតែសម្រាប់ខ្ញុំគឺខ្ញុំធ្ងន់ទៅលើថ្នាក់ដឹកនាំជាអ្នកធ្វើអ៊ីម៉ាមឲ្យវល់ឡោះអាឡាំយ៉ាអัลฮัมឌុលឡាអឺអរគុណច្រើនដល់ឧស្សាហ៍មហាម៉ាត់ដែលបានលើកឡើងលើកបកស្រាយនៅក្នុងមសារ៉ានេះយ៉ាជា អឺកិច្ចបន្តយើងជួបជាមួយលោកសាស្ត្រាចារ្យថ្មីអឺសាឡាមអាឡៃគុំសាស្ត្រាសុខភាពមីក្រូវ៉ាឡៃគុំសាឡាមរ៉ាហ្មាតុលឡាហ៍តាឡាបាកាតុអាយ៉ាគុំអល់ឡោះសាឡាមលីយ៉ាអស្តាតអឺតកតងទៅនឹងខ្លះសាឡាតជាណាសានេះយើងឃើញថានៅស្រុកខ្មែររបស់យើងនៅស្រុកខ្មែរស្រុកភូមិរបស់យើងទៅណាជាទូទៅភាគច្រើនយើងឃើញថា ការសាឡាតជាណាសាសាឡាតមួយយ៉ាត់នេះសម្បោះយ៉ាងមួយយ៉ាត់នេះគឺធ្វើឡើងតែអឺ ប្រុសប្រុសទេអញ្ចឹងណាហើយជួនកាលស្រីស្រីមកចូលរួមក៏ពួកគាត់អត់អត់អត់ចូលរួមសម្បោះយ៉ាងដែរអញ្ចឹងអាចថាពិបាកកន្លែងឬក៏គាត់មិនបានដឹងពីហុកុំឬក៏គាត់អត់ចង់សម្បោះយ៉ាងឬក៏ហុកុំមិនបានត្រង់ចំណុចនេះតើឧស្តាហ៍អាចចែករំលែកបានទេដល់ហុកុំថាតើការស្លាតយនាសានេះស្រីស្រីអាចយ៉ាងបានដែរឬក៏អត់អាចចូលរួមជាមួយប្រុសប្រុសបានដែរឬក៏អត់យ៉ាឧស្តាហ៍យ៉ាអល់ហាំឌីលឡា អរគុណច្រើនចំពោះទនរំលីផ្ដល់ឱកាសឲ្យនឹងម្ដងទៀតក្នុងការឆ្លើយសំណួរនេះចឹងដែរដើម្បីកុំឲ្យខាត់ពេលសូមសង្ខេបនៅក្នុងសំណួររបស់ទួនដែលបានចូលមកថាតើសម្បាសយ៉ាងទៅលើមួយយ័តមានឯងអឺសម្រាប់ប្រុសប្រុសនិងស្ត្រីឬក៏សម្រាប់តែប្រុសប្រុសតែប៉ុណ្ណោះចឹងយើងឃើញនៅក្នុងសង្គមរបស់យើងសប្តាហ៍នេះយើងតាមលំដឹងតាមលំធ្លាប់ដែរណាយ៉ាងមិនឃើញថានៅ ខេត្តកោះកុងរបស់ឡើងផ្ទាល់ក៏ដូចជាខេត្តពោតបុកសោមហ្នឹងតាមដល់ដឹងគាត់សម្រាប់យ៉ាងតតតទេយ៉ានិយាយរួមគាត់ផ្ដោតទៅលើតតបានន័យថាប្រុសប្រុសកាលណានិយាយថាតតនេះគឺផ្ដោតទៅលើតែប្រុសប្រុសទេស្អីស្អីអត់បានសម្រាប់យ៉ាងទេអញ្ចឹងបើយើងមើលនៅក្នុងការសាឡាតចាណាហ្សា مشروعه للجميع គឺត្រូវបានដាក់កាតព្វកិច្ចទាំងអស់ទាំងពីរភេទទាំងបុរសទាំងស្ត្រី អញ្ចឹងហូកុំជំរុញឲ្យទាំងពីរភេទមិញឯងទាំងតក់ទាំងមីទាំងក្មេងយ៉ាឲ្យសម្បះយ៉ាងឲ្យមួយយ៉ាត់ឲ្យបានច្រើនពីព្រោះណាប៊ីសល្លឡោះអាលីវ៉ាសាឡាមលោកបានបញ្ជាក់អឺមួយយ៉ាត់ណាហើយហេម៉ាមីនមូស្លីមយូសាលីអាឡៃហ៊ីអរបាអ៊ូនរ៉ាជូលានឡាយូស្រីគូនប៊ីឡាយឆៃអាហ្នឹងរហូតដល់ចប់អឺអ្នកដែលអ៊ីស្លាមណាដែលគេសម្បះយ៉ាងឲ្យគាត់ ចាប់ពី40នាក់អាបរោះ 40នាក់ឡើងទៅឬក៏អ្នកដែលសម្បះយ៉ាងគាត់ហ្នឹងចាប់ពី40នាក់ឡើងទៅ ដោយគាត់អត់បានសេរីកនឹងអល់ឡោះសុបហានអហ៊ូតាឡាទេប៉ុន្តែគាត់នឹងជួយសាហ្វាសដាល់មួយយ៉ាត់ហ្នឹងបានន័យថាការឌូអាការសុំរបស់គាត់ហ្នឹងបាន បន្ធូរបន្ថយទៅដល់មួយយ៉ាត់បានប្រយោជន៍ត្រង់កន្លែងនេះហើយចង់បញ្ជាក់ប្រាប់ថា40អនបំផុតឲ្យបានតិចត្រឹម40ឡើងទៅឬក៏ឲ្យបានច្រើនហាឌីនេះចង់ជំរុញថាឲ្យយើងសម្រាប់យ៉ាងឲ្យបានច្រើនទៅដល់មួយយ៉ាត់ រហូតទៅដល់អាសន្តិផ្សេងមួយទៀតដល់100នាក់ដល់200នាក់នឹងជួយអន្តរាគមជួយសាហ្វាអះទៅដល់មួយយ៉ាត់ដែលបានស្លាប់ទៅហ្នឹងចឹងហើយពេលដែលយើងឌូអាច្រើន មានបរោះមានស្ត្រីមានក្មេងក៏ប៉ុន្តែការឈរសម្បះយ៉ាងហ្នឹងទីទៀតលិនរបស់ស្រាយចឹងហាឌីចង់ជំរុញឲ្យយើងបានសម្បះយ៉ាងច្រើនចុះបើសិនជាតក់តក់តិចធ្វើមិនបានច្រើនឃើញទេដោយសារភូមិខ្លះគាត់មិនប្រកាសថា ត្រូវច្រើននឹងអស់ណាភូមិខ្លះតតមានតែប្រហែល20នាក់យ៉ាអញ្ចឹងត្រូវពឹងលើមីមីត្រូវពឹងលើក្មេងៗដើម្បីចូលរួមឲ្យបានច្រើននៅក្នុងការឌូអាទៅដល់មួយយ៉ាត់ហ្នឹងពីព្រោះនៅក្នុងសម្ដែងយ៉ាងរបស់យើងនេះ គឺច្រើនតែឌូអានៅក្នុងហ្នឹងដោយសារអត់មានរុកអត់មានសុយោតអត់មានអង្គុយតាយ៉ាត់ទេយ៉ាយើងថតទឹកកបៀត4ទឹកកបៀតជាមួយនឹងយើងឌូអាគាត់សតយ៉ាដូច្នោះហើយការដែលឌូអាបាន ច្រើនទៅចំពោះមួយយ៉ាត់នេះ គឺហុកុំសារៈជំរុញដូច្នោះហើយស្ត្រីក៏ត្រូវសម្បះយ៉ាងឲ្យមួយយ៉ាត់ដែរជាពិសេសបងប្អូនណាបងប្អូនឬក៏កូនរបស់អ្នកដែលស្លាប់ហ្នឹងហើយគាត់សុខចិត្តឈរមើលនៅខាងក្រៅហេតុនេះគាត់មិនព្រមចូលនៅក្នុងម៉ាស្យិតគាត់ទាញអាវាំងណននៅក្នុងម៉ាស្យិតតាមដណ្ដឹងដូចមានទាំងអស់គ្រប់ម៉ាស្យិតអល់ហាំឌីឡាម៉ាសាអល់ឡោះហើយម៉ាស្យិតដែលនៅស្រុករបស់យើងនេះឥឡូវឃើញថាកន្លែងសម្រាប់យ៉ាងសម្រាប់ស្រីស្រី ក៏មានសម្រាប់គាត់សម្រាប់យ៉ាងដែរអញ្ចឹង នៅក្នុងហ្នឹងបើគាត់ឆ្លាតបើគាត់យល់អំពីហុកុមកន្លែងហ្នឹងគាត់ឆ្លៀតឱកាសពេលដែលជូន ម្ដាយរបស់គាត់ឬក៏មារបស់គាត់ឬក៏សាច់សាលហិតរបស់គាត់ឬក៏អ្នកដែលគាត់ស្គាល់ហ្នឹងគាត់យកទឹកសម្រាប់យ៉ាងគាត់សម្រាប់យ៉ាងដូចបរោះដែរយ៉ាក៏ប៉ុន្តែគាត់ឈរខាងក្រោយទេបងអស់ណាអត់អាចទៅឈរសັບជាមួយតតបានទេតតហើយបើមានក្មេងក្មេងបន្ទាប់មកគាត់នៅខាងក្រោយ ហើយមានវាំងននមានអីបានលោកយ៉ាហ្នឹងអ្វីដែលលិនចង់បញ្ជាក់ថាគឺហ៊ូកុំជំរុញទាំងបរោះនិងស្ត្រី ដើម្បីសម្បះយ៉ាងឲ្យប្រយ័ត្នរីឯប៉ះឡាយើងដឹងហើយយ៉ាប៉ះឡាបើយើងបានសម្បះយ៉ាងឲ្យគាត់ប៉ះឡាប៉ាន់ភ្នំរហូតយ៉ាអរគុណច្រើនវ៉ាឡោះអាឡាំយ៉ាអัลฮัมឌីលឡាអរគុណច្រើនឈិរកូម៉ានសម្រាប់បកស្រាយនៅសំណួរចឹងបងប្អូនតើបីទាំងអស់បានជៀបហើយថាការសាឡាត់យ៉ាណាហ្សានេះ គឺអាចធ្វើឡើង ទាំងបុរសនិងស្ត្រីហើយជាក់ស្ដែង ប្រសិនបើអ្នកដែលទៅធ្លាប់ធ្លាប់ទៅធ្វើរកុនហាជីនៅមក្កានៅម៉ាឌីណាឃើញហើយនៅម៉ាស៊ីដណាប៊ីក៏ដូចជាម៉ាស៊ីដអលហារ៉មនៅមក្កាគឺតែតែមានការចូលរួមសាឡាត់មួយយ៉ាត់រៀងរាល់វគ្គទូរៀងរាល់ពេលស្បោះយ៉ាងហើយយើងឃើញថាពេលនោះ ទាំងអ្នកហាជីទាំងប្រុសទាំងស្រីគឺតែតែក្រោកឈរសម្បោះយ៉ាង មួយយ៉ាត់ទាំងអស់គ្នាសម្បោះយ៉ាងមួយយ៉ាត់ហ្នឹងទាំងអស់គ្នាម្នាក់ឬក៏ពីរនាក់មួយយ៉ាត់មួយឬក៏មួយយ៉ាត់ពីរគឺគឺសម្បោះយ៉ាងទាំងអស់គ្នាចឹងកន្លែងនេះគឺស្របទៅនឹងអ្វីដែលលោកសាស្ត្រលោកម៉ានបានបកស្រាយថាសម្បោះយ៉ាងយ៉ាណាហ្សានេះគឺជាសុនណាណាសុនណាត់ទាមទារឲ្យយើងធ្វើទាំងប្រុសទាំងស្រីយ៉ាអัลฮัมឌុលឡាចឹងអរគុណច្រើនដល់លោកសាស្ត្រលោកម៉ានហើយជាកិច្ចបន្តយើងជួបដល់ជួបជាមួយសាស្ត្រលោកសូត្រ អឺឧស្តាហ៍មិញគឺយើងបានជួបជាមួយឧស្តាហ៍តកតងទៅនឹងកុំមួយដែលតកតងទៅនឹងអីគេការអីកម៉ាស់ឬក៏ប្រកាសដល់មានមសាឡាមួយទៀតដែលជាជំរងចម្រាស់យើងឃើញថាមានការយល់ខ្វែងយោបល់ពីច្រើនរហូតខ្លាយទៅជាទំនាស់ខ្លាយទៅជា ការស្នងស្នាក់ដោយសារតែការប្រកាន់អញ្ចឹងសូមឲ្យឧស្តាហ៍បកស្រាយនៅត្រង់មសាឡាថាថាតើខុសគ្នាដែរឬទេរវាងបរោះហើយនិងស្ត្រីណាដែល ប្រុសទៅដាក់បែកបាល់ទៅខាងនេះណាខាងប្រុសឧទាហរណ៍ប្រុសបែកបាល់ទៅខាងខាងស្បូងស្អីបែកបាល់ខាងជើងដោយសារគីបឡារបស់យើងនៅទិសខាងលិចឬក៏មានសុណាស់ដើម្បីកំណត់ថាតើមួយយ៉ាងទៅដាក់បែកក្បាលទៅទិសខាងបួនខាងជើងបែបណាដែរនៅក្នុងការសម្បាសយ៉ាងយន្តអាសាសហ្នឹងចូលសូមសាស្ត្រជួយបកស្រាយច្បាស់តិចនៅក្នុងសាលាហ្នឹងដើម្បីឲ្យបងប្អូនរបស់យើងបានស្ដាប់ណាហើយអនុវត្តកុំឲ្យមានការប្រកាន់ហើយមានទំនាស់រសាររឿងបញ្ហានេះសូមគ្រប់ជឿស្ដាប់ Bismillahirrahmanirrahim. Alhamdulillah. Wa bihi nasta'in la hawla wa la quwwata illa billah. យើងដើម្បីកុំឲ្យខាត់ពេលប៉ុន្តែមុននឹងឈានដល់សំណួររបស់លោកនឹងសូមបន្ថែមនៅក្នុងចំណុចឧស្តាទលោកម៉ានបន្តិចពាក់ព័ន្ធនឹងស្ត្រីដែលចូលរួមសាឡាតយ៉ាណាហ្សាសម្រាប់ស្ត្រីអញ្ចឹងនៅក្នុងហុកមសារៈអន័យថាគឺគេបានជំរុញឲ្យទាំងបរិសុទ្ធស្ត្រីសាឡាតយ៉ាណាហ្សាដូចគ្នាប៉ុន្តែ អឺនៅទីនេះ គឺ គេមិនអនុញ្ញាតឲ្យស្ត្រីដង្ហែមួយចិត្តទៅគបទេគឺអាចចូលរួមសាឡាតបានយើងអាចចូលរួមសាឡាតជាមួយបរិះបាន គឺដោយអ្វីដែលទួនលោកម៉ានគាត់បានបកស្រាយមិញហើយគឺរៀបគាត់នៅពីក្រោយគេអស់ក៏មិនមិនស្ត្រីគឺនៅពីក្រោយគេអស់ក្រោយពីសាឡាតហើយគឺ បានន័យថានៅក្នុង ពេលសាឡាតគឺជំរុញឲ្យសាឡាតទាំងអស់គ្នាទាំងបរិះនិងស្ត្រីទៅលើមួយចិត្តក៏ប៉ុន្តែសម្រាប់ដង្ហែជូនទៅគូបួត គឺអត់អនុញ្ញាតឲ្យមីមីសម្រាប់ដង្ហែនិងជូនទៅប្រពន្ធទេយ៉ាអញ្ចឹងគាត់អាចយ៉ាងបាទបើសិនជាធម្មតាបើសិនជាបងប្អូនក្នុងសហគមន៍ឥស្លាមរបស់យើងមីមីច្រើនតែយល់ថាជូនដំណើរដង្ហែទៅតែគាត់អត់ចូលក្នុងទីធ្លាគបួនហេតុផលរបស់គាត់ជូនទៅប៉ុន្តែគាត់អត់ចូលក្នុងគបួនឥឡូវនេះគឺចូលក្នុងបំរាមដែរស្គាល់ ចាសំខាន់ថាយើងហៅថាអ៊ីស្លាម ច្បាប់ហុកមសារ៉ាគឺត្រូវបានវែកញែកយ៉ាងច្បាស់ហើយក៏ដូចជាញែកច្បាស់លាស់ដែររវាងបុរសនិងស្ត្រីគឺគេហាមមិនឲ្យយើង លក្ខណៈជាអ៊ីខ្ទីឡោតបានហាអឺរួមជាមួយគ្នា ទៅមាន ប្រុសមានស្រីទុកប្រពុតនិងវា ជាបង្ការដែលត្រូវបានហាមផុតក្នុងសាសនាចាពួកអត់មានច្បាប់ ប៉ុន្តែនៅពេលដែលកាសឡាពូណាប៊ីគាត់បានអំពាវនាវហៅទាំងបរិសុទ្ធអស់ស្មៃយ៉ាងយ៉ាងសម្រាប់ថាប៉ះឡាយើងសម្យ៉ាងអមយិតគឺបានប៉ះឡា2បានថាបើយើងសម្យ៉ាងតែម្យ៉ាងគឺបានប៉ះឡា1ប៉ះឡាគាត់ជំរហត់ដល់ពេលយ៉ាងហើយជូនទៅទៀតគឺបានប៉ះឡាមួយទៀតបើជំរហត់មួយទៀតអញ្ចឹងនៅក្នុង ទីនេះដែលល្អពិសេសសម្រាប់យើងដើម្បីកុំឲ្យធ្វើមានការខ្លាចយើងទៅហ្នឹងជួនកាលទៅអត់ជន់គួនមែនក៏ប៉ុន្តែដែលដំណើររបស់យើងកន្លែងហ្នឹងគឺមាន ប្រុសច្រើនលាយឡំជាមួយគ្នាដែលហុកកុំច្រកមិនអនុញ្ញាតហុកកុំច្រកមិនអនុញ្ញាតអញ្ចឹងបើអសដល់ល្អប្រសើរគឺយើងគឹមសឡាត់ហើយយើងមិនបាច់ចាំរួមដំណើរទៅគបុតទេអាហ្នឹងអ្វីដែលជួបពេលពលល្អអាឡាយ៉ាយ៉ាពាក់ព័ន្ធនឹងរឿងសំណួររបស់ Star Romley ដែលយើងកំពុងតែនេះហៅថាចំណុចមួយដែល ការខ្វែងគ្នាដែរចំពោះរវាងសាសនាអ៊ីស្លាមរបស់យើងក៏ដូចជាក្នុងសហគមន៍អ៊ីស្លាមរបស់យើងផងដែរការកំណត់ដាក់ ហាក់ឲ្យដាក់ក្បាលមកយឹតទៅទិសខាងបូងឬក៏ទិសខាងជើងដែលគាត់អឺកំណត់ថាអឺបរោះត្រូវទៅខាងបូងស្ត្រីទៅខាងជើងបើចឹងបើយើងក៏លេចមើលទៅការបកស្រាយរបស់ឧឡាម៉ាដូចជា Sheikh Ibrahim Hussein Saleh Uthaymin rahimahullah taala គាត់ថាអត់មានសុនណះទេដែលកំណត់ថាយើងត្រូវងាក់ បុរសទៅខាងត្បូងស្រីទៅខាងជើងកំណត់បែបហ្នឹងមកយិតស្រីគឺត្រូវតែបែកបាល់ទៅជើងមកយិតប្រុសទៅត្រូវតែបែកបាល់ទៅបូនោះអត់មានអំពីសុណាស់ណាពីទេអត់មិនមែនជាសុណាស់ណាពីទេអញ្ចឹងដើម្បីយល់ហើយណាពីអត់បានបញ្ជាក់អត់បានបញ្ជាក់ទៅបែរទៅណាមក យ៉ាយ៉ាងម៉េចហើយសាដាច់ទេយ៉ាអឺសត្វដូចជាដាច់ហើយចឹងយើងគិតថាបងអូនសត្វចាដោយសារតែមានបញ្ហាបច្ចេកទេសអ៊ីនធឺណិតមួយចំនួនចឹងសង្ឃឹមថាជួបសត្វនៅវគ្គក្រោយទៀតអ៊ីនសាអល់ឡោះវគ្គក្រោយទៀត ចឹងសាមហាម៉ាត់អឺនៅសាលសាមហាម៉ាត់ចឹងជួបសាមហាម៉ាត់បន្តតកតងទៅនឹងមសាឡាការសាឡាត់ជាណាហ្សានេះបាទសាទយើងឃើញថាការសាឡាត់ជាណាហ្សាសម្បោះយ៉ាងមួយយ៉ាងនេះគឺអឺជាការដូអាតាមពិតទៅមែនតើទៅការសាឡាត់នេះគឺយើងឃើញថាអត់មានរូបកកអត់មានសុយោតអត់មានអីទេគឺសូត្រសាឡាវ៉ាតហើយដូអាយ៉ាងតែម្ដងតើនៅក្នុងការសាឡាត់ជាណាហ្សា ឬក៏សម្បាសយ៉ាងមួយយ៉ាងនេះគឺមានវ៉ារ៉េតយហអស្ការបន្ទាប់ពីអោសាឡាមរួចទៅសូត្រអល់ហ្វាទីហាឬក៏ឌូអាយ៉ាម៉ាដូចសម្បាសយ៉ាងហ្វារទូធម្មតាឬក៏អត់សាត់ الحمد لله والصلاة والسلام على رسول الله តកតងជា មួយនឹងមាសអាឡាស់ដែលថាតើមានអសការឬក៏ការឌូអានៅបន្ទាប់ពីក្រោយឲ្យសាឡាមរួចឬបន្ទាប់ពីឲ្យសាឡាមសម្បះយ៉ាងមួយយ៉ាងរួចនេះបើសិនជាយើងមើលទៅលើគីតាបប្រកបដែលធ្លាប់បានជួបបានអានមកយើងអត់មានឃើញទេតែវាមានត្រូវឲ្យសូត្រហ្វាទីហានៅទីហ្នឹងហើយក៏ត្រូវឌូអា ជាលក្ខណៈរួម បន្ទាប់ពីហ្នឹងមក ទៀតនេះគឺអត់ឃើញថាមានទេហើយបើសិនជាសម្ដីរបស់ Sheikh bin Baz អឺ Mufti របស់ Arabi Saudi ដែលគាត់ជាអ្នកទន្ទឹងចាំគីតាប Hadith Sahih Bukhari និង Sahih Muslim ហើយនិងកតាប Hadith ផ្សេងៗទៀតក៏គាត់អត់មានបានបញ្ជាក់ដែរហើយយើងឃើញថាឧលមាម្នាក់ទៀតនៅចំនួនក្រោយរបស់យើងដែលជាអ្នក ជំនាញខាងស្រាវជ្រាវ Hadith ដូច Sheikh Albani អីហ្នឹងក៏គាត់មិនមានដាក់មកដែរទៅទៅវិញពួកគាត់បានចាត់ទុកថាការឌូអានៅក្រោយសម្បិះយ៉ាងរួច ហើយនឹងការសូត្របាតិហានេះវាអត់មានធាតដើមរបស់វាទេអត់មានអាសាលទេហើយគាត់ចាត់ទុកថាវាជាប្រការបរិទ្ធិថ្មីណាជាប្រការដែលទៅតែបង្កើតឡើងនឹងជាចម្លើយរបស់ពួកគាត់ ហើយក៏យើងមើលនៅក្នុងគីតាបេកោះអឺភាកច្រើនក៏យើងអាចជួបដែរទាក់ទងជាមួយនឹងបញ្ហាទាំងអស់ហ្នឹងចាហើយប្រសិនបើយើងស្វែងយល់ទៅលើសម្បិះយ៉ាងម៉េចគឺដូចរំលីបានលើកឡើងពីខាងដើមចឹងដែលហៅថា សម្បិះយ៉ាង ដែលគេហៅថាសាឡាសាឡាអត្តន័យភាសារបស់ វា គឺមានន័យថាឌូអា អញ្ចឹងបើតាមខ្ញុំចាំនៅក្នុងមធ្យមទី2គាត់ថាបើសិនជាសម្បិះយ៉ាងមួយយិតដោយអត់មានទឹកសម្បិះយ៉ាងក៏សាក់ដែរពីព្រោះតែវាគឺជាឌូអាតែនេះខ្ញុំអឺមិនហ៊ានថានៅក្នុងមធ្យមហានាពី100%ទេប៉ុន្តែអ្វីដែលចាំគឺមានទេសនៈរបស់ឧឡាម៉ាហ្នឹងគាត់ថាបែបហ្នឹង នៅក្នុងចំនួនឧឡាម៉ានៅក្នុងឧឡាម៉ានៅក្នុងចំនួនមុនអានេះគឺបែបហ្នឹងអញ្ចឹងដោយសារអីដោយសារតែគាត់ថាសម្បេះយ៉ាងនេះ ដែលវាអត់មានរូបពោអត់មានតឆះហូតតហយ៉ាតឬក៏រូបរាងរបៀបរបបរបស់វាផ្សេងផ្សេងទៀតហ្នឹងគឺវាមានត្រឹមតែឈរហើយនឹងសូត្របាទីហាហើយនឹងសលវ៉ាហើយនឹងឌូអាអញ្ចឹងគាត់ថាហ្នឹងជាឌូអាអញ្ចឹងវាគ្រប់គ្រាន់យ៉ានឹង ការឌូអើនៅក្នុងសម្បះយ៉ាងប៉ុណ្ណឹងហើយហើយប្រសិនបើយើងក៏លេចមើលទៅលើការឌូអើនៅខាងក្រៅសម្បះយ៉ាងវិញតែយើងយកអ្វីយកមកឌូអើគឺឌូអើដែលបានឌូអើនឹងគឺដដែលនឹងអ្វីដែលមាន នៅក្នុងសម្បះយ៉ាងតើត្រឹមប៉ុណ្ណឹងហើយដដែលដដែលឃើញទេដដែលអញ្ចឹងបើដដែលវាគ្រប់គ្រាន់អញ្ចឹងបើសិនជាគ្រប់គ្រាន់ហើយយើងមកធ្វើបែបហ្នឹងបើជាទេសនៈរបស់ខ្ញុំវិញខ្ញុំគិតថាយើងមិនបាន លើកតម្កើងនៅសុនណះរបស់ របស់លឡោះអារីវសាឡាំទេជាលក្ខណៈមួយអ្វីដែលនប៊ីបានបង្រៀនបានប្រាប់អត់ទាន់ពេញលេញបានជាយើងត្រូវយកមកបន្ថែមនៅខាងក្រៅហើយបងនប៊ីធ្វើมันអស់ចិត្តมันល្អដូចអ្វីដែលយើងធ្វើហើយការដែលយើងមិនយើងធ្វើនេះសួរថាយើងបានគិតគូរទៅលើការចង់បានសុណះរបស់នប៊ីយើងទេប្រហែលជាបើសិនជាយើងធ្វើប្រហែលជាមិនអាចគិតទៅដល់នឹងទេ ពីព្រោះអ្វីអ្វីបើសិនជាយើងកលេចមើលនៅក្នុងអ៊ីស្លាមគឺយើងចង់បានបំផុតនៅអ្វីដែលជាអ៊ីស្លាមបើយើងនិយាយអំពីសាសនាគឺយើងទៀមទាបំផុតនៅអ្វីដែលយើងហៅថាអ៊ីស្លាមនៅពេលដែលយើងរស់នៅអ៊ីស្លាមយើងចង់បានបំផុតអ្វីទៅដែលជារបស់នប៊ីយសល្លឡោះហើយរីវ៉ាសឡាមគាត់ធ្វើរបៀបម៉េចហើយគាត់ធ្វើយ៉ាងណាហើយបងគាត់ចាប់ផ្ដើមពីណាហើយគាត់បញ្ចប់នៅទីណាអានេះគឺជាចំណុចស្រាវជ្រាវរបស់ឧលាម៉ានិងអ្នកចង់បាននិងអ្នកអ៊ីស្លាមចង់បានអានេះគឺនៅចំណុចនេះ ចុះបើសិនជាយើងមើលហើយអីហើយដឹងហើយបញ្ជាក់អំពីឧឡាម៉ាមកហើយយើងនៅបន្តធ្វើយកអាហ្នឹងមកធ្វើអាហ្នឹងដើម្បីឲ្យអស់ចិត្តរបស់យើងថាមិញហ្នឹងយ៉ាងដល់ឥឡូវនេះគឺមកទូអើម្ដងដើម្បីឲ្យអស់ចិត្តតើការអស់ចិត្តរបស់យើងនឹងវាប៉ះពាល់ទៅលើសុណារបស់ណាប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាមទីខ្ញុំថាប៉ះពាល់ប៉ះពាល់នៅត្រង់ចំណុចថារបស់គាត់អត់គ្រប់គ្រាន់របស់យើងបានល្អឬរបស់គាត់អត់ល្អរបស់យើងបានល្អនេះចំណុចដែលយើងមិនអស់ចិត្តយើងអត់ចិត្តយើង ហើយអត់មានអ្វីផ្សេងដដែលនៅទីនេះចំណែកអ្វីដែរនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំប្រើឲ្យឌូអាគឺមាននៅក្នុងហាឌីសដែលរាយការណ៍មកដោយអ៊ូស្មានប៊ិនអាហ្វានរ៉ាឌីយ៉ាឡោះអានហ៊ូដែលគាត់ថា កាននប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំ بعد دفن الميت នឹង وقف អញ្ចឹងនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំគាត់បានឈរបន្ទាប់ពីអីគេគេ បញ្ចប់មីយិតណា عثمان بن عفان رضي الله عنه قال كان النبي صلى الله عليه وسلم إذا فرغ من دفن الميت عثمان គាត់ហានប៊ីសល្លឡោះអាឡៃវ៉ាសាឡាមនៅពេលដែលគាត់ឬគេបានដាក់មាយាត់រួចរាល់វ៉ាកហ្វាអាឡៃហ៊ីគាត់បានឈរនៅនឹងក្បាលដំណេកមាយាត់ដែលនៅក្នុងគូបួតហ្នឹងបកលហើយនប៊ីយើងបានមានប្រសាសន៍ថា បានមានប្រសាសន៍ថាម៉េច istaghfiru li akhikum ចូលអ្នកសុំ istighfar ឲ្យពុះមួយ របស់អ្នកទាំងអស់គ្នាមានន័យសុំការលើកលែងទោសឲ្យពុះរបស់អ្នកទាំងអស់គ្នា wasalu lahu at-tathbih ហើយនឹងសុំឌូអាពីអល់ឡោះ subhanahu wa ta'ala ឲ្យគេនឹងទទួលបាននៅភាពនឹងណ អាចឆ្លើយនឹងសំណួររបស់មឡាអ៊ីកាត់បានភាពនឹងណ ចឹងទៀបនឹមណោដែលអាចឆ្លើយបានមិនរបុកាណាជាម្ចាស់របស់ឯងអ្នកណាជាអឺអ្វីជាសាសនារបស់អ្នកឯងអ្នកណាជានាប៊ីរបស់អ្នកឯងឲ្យឆ្លើយអានឹងរួចនាប៊ី5អញ្ចឹងទី1ឲ្យសូមការអភ័យទោសទី2ឲ្យសូមពីអល់ឡោះសុបហានអតាឡាឲ្យគេមានភាពនឹងណោអាចឆ្លើយនឹងសំណួររបស់ម្លាយកាត់បានវ៉ៃអ៊ីនណាហ៊ុលអានយូសអានហើយពិតប្រកបណាស់គេនឹងត្រូវបាន សួរឥឡូវនេះហើយ ចឹងបន្ទាប់ដែរចេញម្ល៉េះកាត់មកយើងដឹងទាំងអស់គ្នាហ្នឹងគឺមានវិជាក្នុងហាឌីសរបស់នប៊ីសាឡឡោះអាឡៃហ៊ីវ៉ាសាឡាមអញ្ចឹងអូស្មានប៊ិនអាហ្វានគាត់ថានប៊ីឲ្យយើងសុំហើយនឹងឲ្យយើងឌូអាក្រោយពេលដែលគេបញ្ចប់សពរួចដាក់មួយយ៉ាត់រួចពេលយើងនៅកន្លែងហ្នឹងបើសិនជាខ្ញុំមើលទៅតាមបទពិសោធន៍ដែលទៅចូលរួមភាកច្រើនគឺយើងអត់បានយកចិត្តទុកដាក់នៅកន្លែងនប៊ីប្រើទេប៉ុន្តែកន្លែងនប៊ីអត់ប្រើយើង ដូរវិញយើងយកឌូអាទៅដាក់នៅក្រោយសមេះយ៉ាងហើយដល់ពេលក្រោយដាក់ដីគឺយើងអត់ឌូអាទេយើងនាំគ្នាមកធ្វើអ្វីផ្សេងអញ្ចឹងបើសិនជាយើងមើលអ៊ីស្លាមឬយើងសួរមួយម៉ាត់ថាអ៊ីស្លាមណាប៊ីនិងអ៊ីស្លាមរបស់យើងតើមួយណាវាអត់ខ្ចោះហើយនឹងត្រឹមត្រូវអញ្ចឹងចម្លើយទាំងអស់គ្នាបើទៅសួរអ្នកណាក៏ដោយក៏ថាណាប៊ីសល្លឡោះអាលីហ៊ូវសាឡាំអ៊ីស្លាមរបស់គាត់គឺអល់ឡោះទទួលយកមិនខុសហើយត្រឹមត្រូវដែរ អញ្ចឹងបើយើងដឹងទាំងអស់គ្នានឹងទទួលយកទាំងអស់គ្នាអំពីអ៊ីស្លាមរបស់ណាប៊ីដែលថាត្រឹមត្រូវនៅក្នុងការរៀបចំទុកដាក់មាយិតហើយនឹងរបៀបរបបដែលធ្វើអញ្ចឹងយើងមើលទៅតាមបែបបទនឹងទៅពីព្រោះនោះ គឺជាដំណាក់កាលចុងក្រោយរបស់មាយិតដែលឈ្មោះតរហើយយើងខំមិនយកអ្វីផ្សេងយកមកកាន់ធ្វើជាសាសនាទេគឺយកបោះណាប៊ីយើងសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំដែលជាសាសនាអ៊ីស្លាមយកមកកាន់អញ្ចឹងនៅពេលដែលអ៊ីស្លាមយើងបានមកកាន់ហើយយើងត្រូវមើលរបៀបរបបណាប៊ីយើងសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំធ្វើជាគំរូនៅក្នុងនោះ តែផ្ទុយទៅវិញយើងថយដល់បន្ថយយើងថាយើងចង់បានប៉ះឡើយយើងចង់បានល្អឥតខ្ចោះយើងចង់បានមានពីណាទៅល្អឥតខ្ចោះជាងនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាមនៅក្នុងចំណុចនេះអត់មានទេចឹងបើអត់មានទេយើងមានតែធ្វើអ្វីទៅតាមអ្វីដែលមានមកចុះបើសិនជាយើងនិយាយថា វាមានឧឡាម៉ាវាមានឧឡាម៉ាវាមិនខុសអីទេត្រង់ចំណុចឧឡាម៉ាគាត់ព្យាយាមចង់បានល្អក៏ប៉ុន្តែប្រសិនបើយើងឃើញហើយបែបបត់នប៊ីរបស់យើងគាត់រៀបចំៀបអីមិនឧឡាម៉ាក៏គាត់ត្រូវតែតាម អញ្ចឹងការដែលយើងមានបំណងល្អសុខចិត្តធ្វើឲ្យផ្ទុយពីសុនណះរបស់នប៊ីសល្លឡោះអាឡៃវ៉ាសឡាមទាំងមានហាឌីសហេះបញ្ជាក់មកខ្ញុំគិតថាវាមិនមែនជាចំណុចល្អដែលយើងចង់បានពិតប្រាកដនោះទេយ៉ាបើអញ្ចឹងយើងមកជ្រើសរើសអ្វីដែលជាសាសនាដែលនប៊ីសល្លឡោះអាឡៃវ៉ាសឡាមនាំមកធ្វើអីពីព្រោះនប៊ីគាត់អស់ចិត្តធ្វើនឹងប៉ុណ្ណឹងហើយប៉ុន្តែ ជាការសំជាការធ្វើឲ្យអស់ចិត្តយើងចេះតែនាំគ្នាធ្វើធ្វើធ្វើធ្វើឃើញទេ រហូតដល់មានអ្នកខ្លះសលវ៉ាតពេលហែមយិតរហូតដល់អ្នកខ្លះសូត្រអ្នកខ្លះរបៀបបបទាំងអស់នឹងគ្រាន់ថាធ្វើឲ្យអស់ចិត្តនិងសាកសមឲ្យភ្នែកជុំវិញរបស់យើង មើលឃើញតែប៉ុណ្ណោះក៏ប៉ុន្តែជាហុកុំដែលអល់ឡោះស្មានដល់កំណត់ដាក់និងចាំឲ្យប៉ះឡើងនិងចាំចាត់ទុកថាជាអ៊ីស្លាមត្រឹមត្រូវហើយគេចង់បានយើងមិនបានធ្វើតាមហុកុំ100%ទេបែបហ្នឹងវ៉ាឡោះអាឡាហាំឌីលឡាដល់សារថាឧស្សាហ៍បានសូមមកវិញអរគុណច្រើនដល់សារមូហាម៉ាត់ អញ្ចឹងបន្តជាមួយនឹងឧស្សាហ៍ម៉ាសូតឧស្សាហ៍ម៉ាសូតវិញដែរតំណាវិញនិយាយតំណាយ៉ាសូមសូមបន្តចាក់ទៅថាដាក់ក្បាលមួយយ៉ាត់ណាក្បាលស្ត្រីទៅខាងជើងក្បាលបរោះទៅខាងស្បូងឬក៏យ៉ាងម៉េចសូមសូមបន្តតើសំណាតែបញ្ហាមួយស្អានេះចឹងបានដូចខ្ញុំបកប្រែខាង លើចឹងថាសម្រាប់ការដាក់ក្បាលទៅខាងជើងខាងត្បូងសម្រាប់បរោះហើយទៅជើងសម្រាប់ស្ត្រី នោះมันមានណុសដលលផុសតាងយ៉ាងជាក់លាក់អំពីនប៊ីសល្លោះអាឡៃវ៉ាសាឡាមប្រើឲ្យយើងធ្វើដូច្នោះទេចឹងហើយបានឧឡាម៉ាឈេខអលសៃមីនរ៉ហ៊ីមអល់ឡោះតាអាឡាគាត់ថាដើម្បីជាការល្អជាការល្អដើម្បីកុំឲ្យយើងធ្វើទៅមខលាហ្វានឹងសុនណាចឹងយើងម្ដងយើងដាក់ទៅខាងជើងទៅម្ដងយើងដាក់ទៅខាងត្បូងទៅដោយផ្លាស់ប្ដូរមិនគិតថាបុរសឬស្ត្រីនោះទេ នេះអ្វីដែលគាត់ឃើញថាអស្ចារ្យល្អបំផុតដើម្បីយើងកុំឲ្យយើងអតិកតដូចនេះគាត់ថាអ្នកណាហើយដែលអតិកតដែលបដិញ្ញាថាគឺច្បាស់លាស់ថាស្ត្រីទៅតែដាក់ទៅខាងជើងហើយបរោះទៅតែដាក់ខាងបាល់ទៅខាងត្បូងនោះគឺបិតាប៉ុន្តែបើគាត់ថាម្ដងមួយយាមបដូរទៅខាងនេះបដូរទៅខាងនោះនោះអ្វីដែលត្រឹមត្រូវបំផុតចឹងហើយបានថាអ្វីដែលយើងឃើញថាសង្គមរបស់យើងជួនកាលគាត់ដោយ ដោយគាត់ថាយល់តាមមតិមួយចំនួនយើងមិនបដិសេធទេថាឧឡាម៉ាមួយចំនួនគាត់បាននិយមន័យឲ្យធ្វើដូច្នោះក៏ប៉ុន្តែបើយើងក៏លេខទៅមើលជាក់លាក់នៅក្នុងសុនណះណាប៊ីគឺដោយមិនមានបញ្ជាក់ទេយ៉ាដោយមានបញ្ជាក់ទេយ៉ាមិនបញ្ជាក់ដូច្នោះទេនេះគឺ ចំណុចដែលសំខាន់ណាស់យើងហើយជួនកាលអ្នកខ្លះយករឿងហ្នឹងធ្វើជាធំយករឿងធ្វើជាសំខាន់រហូតដល់សញ្ញាងពីរដងក៏មានដែរ សញ្ញាពីរដងក៏មានដែរអើដោយសារអីហោម្នាក់ឯងសញ្ញាដាក់ក្បាលទៅជើងខ្ញុំអត់សញ្ញាជាមួយទេគាត់ដាក់ក្បាលខាងត្បូងអញ្ចឹងកោតដល់កើតមានសញ្ញាពីរដងនៅក្នុងសូឡាតមួយយឹតតែមួយនេះហៅថាការដឹងរបស់យើងយ៉ាការដែលថាដឹងរបស់យើងនឹងគឺធ្វើឲ្យប្រាជ្ញាសុនណាស់ហើយយកដណ្ដើមយកត្រូវអញ្ចឹងដោយទូនមហាម៉ាត់បានលើកឲ្យថាតើនៅអ្នកដែលអនុវត្តមេគាអ៊ីស្លាម តើអ្នកដែលអនុវត្តអ៊ីស្លាមនរណាដែលល្អជាងណាប៊ីទៀតអញ្ចឹងបើណាប៊ីអត់បានបញ្ជាក់ថាត្រូវតែងាកទៅនេះងាកទៅនោះទៅនោះគឺយើងមិនបាច់តាមប្រកានរហូតដល់អេយើងនឹងគឺត្រូវតែបើដាក់ដូច្នោះអញ្ចឹងហើយបាននៅពេលដែលគេសួរគាត់ថាអំពីការដាក់អឺមកចិត្តក្បាលទៅជើងហោះត្បូងនោះគាត់ថាឡាអឡាមូប៊ីហាដាសុនណាតុនខ្ញុំមិនដឹងថាអានឹងជាសំណះឡើយ ការងាក់ដាក់ក្បាលខាងជើងឬក៏ខាងក្បោកហ្នឹងយ៉ាហើយចំណុចមួយទៀតគឺក៏ដូចនោះដែរបើសិនជាយើងក៏លេចមើលការសឡាត់របស់ណាប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាមដែលគាត់យ៉ានៅពេលដែលមានស្ត្រីម្នាក់ស្លាប់មានស្ត្រីម្នាក់ដែលគាត់ស្លាប់នៅក្នុងគាត់សម្រាលកូនពីនូហ្វាសាបេនីហ្វាស៊ីហា នោះពេលដែលស្ត្រីគាត់មានគាត់ក្នុង nifas គាត់ថាគាត់នៅក្នុងរយៈពេលសម្រាប់កូនរបស់គាត់ហើយគាត់ស្លាប់ក្រោយមកនប៊ីសល្លោះអាឡៃហ៊ីវ៉ាំទៅសម្ញាក់ឲ្យគាត់នៅពេលនោះគាត់ឈរនៅពាក់កណ្ដាលហើយនេះចំណុចមួយទៀតគឺបានថាប្រសិនបើអឺស្ត្រីគឺហើយដល់ឡែកប្រសិនបើជាបរោះបរោះគឺ khilaf គឺអ្នកខ្លះថាឆោដោយសេចក្តីដែរអ្នកខ្លះអត់ទេគឺឆោនៅក្បែរគុំតិចបៀតក្បាលរបស់បរោះវ៉ាហវសាហ៊ីអានេះគឺកលសាហេកំត្រូវជាងគេគឺបែងខុសគ្នារវាងបរោះនិងស្ត្រីអឺបានន័យថាគឺបរោះឆោនៅរបៀបគុំជានៅរបៀបក្បាលហើយសម្រាប់ស្ត្រីគឺឆោពាក់កណ្ដាលដូចជាអឺអ៊ីម៉ាមអស្សូកានេះនិយាយប្រាប់ក្នុងគិតាបនៃលោកតតថាអ៊ីសុនណាហ្វីសសាឡា អលមរអះអាយ៉ាគីហ្វាអិនដវ៉ាសតិហាគឺសុនណាស់ណាប៊ីអំពីហារាការសឡាតលើស្ត្រីដល់ណាប៊ីគាត់សឡាតលើស្ត្រីគឺឈរនៅពាក់កណ្ដាលរបស់នាងហើយដោយដលលក្នុងហាឌីសអឺដែលហាឌីសសាមូរ៉ារ៉ាឌីអល់ឡោះអានហាដែលគាត់បានរៀបការប្រាប់អំពីការសឡាតរបស់ណាប៊ីសូឡោះ5សម្រាប់ស្ត្រីអញ្ចឹងចំណុចនេះមិនសូវមានការខ្វែងចំណុចគ្នាទេ សម្រាប់ការឆោតរបស់អ៊ីម៉ាំទៅលើស្ត្រីនិងបុរសប៉ុន្តែចំណុចមួយដែលខ្វែងរបស់គ្នាដែលធំបំផុតនៅក្នុងសហគមន៍របស់យើងគឺការងាក់ដាក់ក្បាលរវាងបុរសនិងស្ត្រីនេះហើយអញ្ចឹងខ្ញុំសូមប្រាប់ថាអ្វីដែលសុនណាស់គឺអត់បានបញ្ជាក់ទេអញ្ចឹងហើយបានល្អបំផុតដើម្បីជៀសវាងអំពីការដែលយើងបប្រតិបត្តិអ្វីមួយដែលអត់មានក្នុងសុនណាស់ណាប៊ីហើយយើងកំណត់យកអញ្ចឹងយើងដាក់ម្ដងទៅជើងម្ដងទៅដងទៅបដូរនេះទៅអ៊ីនសាអល់ឡោះអានឹងអាប់ដល់នៅក្នុងមតិឧឡាម៉ារបស់យើងបាទ កំណត់វល់ឡោះគូតាឡាចាលោកសាស្ត្រសូមបន្ថែមបន្តិចតែម្ដងទៅព្រោះតកតងសលឹងដាក់ក្បាលនេះគឺមានការលើកឡើងឬក៏សួរនាំជាច្រើនផងដែរតកតងទៅនឹងពេលដែលមួយយ៉ាងស្លាប់នៅផ្ទះនោះមុននឹងការរៀបចំដាក់នៅទុកមួយរយៈមួយស្ទុះដើម្បីរងចាំការរៀបចំហ្នឹងគេសួរថាតើត្រូវដាក់បែរក្បាលសាលាដែរពីព្រោះថាត្រូវដាក់ ទៅខាងជើងឬក៏ខាងត្បូងព្រោះអ្នកខ្លះយល់ថាដាក់ក្បាលទៅខាងជើងអ្នកខ្លះដាក់ដាក់ក្បាលស្បូងអញ្ចឹងអានឹងគឺការយល់របស់ប្រជាជនយើងនឹងអត់មានបែកចែកស្អីប្រុសទេអញ្ចឹងធាតុពិតនិងសំណាបានបញ្ជាក់ដែរទេថាពេលដែលស្លាប់ហើយនឹងគួរដាក់បែកក្បាលសំណាមុននឹងយើងរៀបចំអីចឹងណាចាយ៉ាអ្វីដូចអីអ្វីដែលខ្ញុំបានជិះខាងលើហើយពាក់ព័ន្ធនឹងការស្លាប់និងការរៀបចំក៏ដូចជាការយកមកដើម្បីសូឡាត គឺអត់មានបញ្ជាក់ចំណុចណាមួយជាក់លាក់ថាត្រូវឲ្យដាក់ទៅនេះដាក់ទៅនោះដាក់ទៅណាក៏បានដែរអាហ្នឹងអ្វីដែលខ្ញុំបានចាប់ឃើញគឺដាក់ទៅខាងណាក៏បានដែរដោយមិនកំណត់ថាបុរសត្រូវតែទៅខាងនេះស្ត្រីទៅខាងនោះទេអញ្ចឹងការកំណត់បែបហ្នឹងវាអត់មានសុណាស់បញ្ជាក់ទេយ៉ាអត់មានសុណាស់រ៉ាស៊ូលឡោះសឡោះស្រាមបញ្ជាក់ថាបុរសត្រូវតែបែរទៅនេះស្ត្រីត្រូវតែបែរទៅនោះអញ្ចឹងអ្វីដែលខ្ញុំបានឃើញហើយបើសិនណាគុណគុណយើងបាន អ្វីឃើញខុសពីនោះទៀតគឺសូមជើងបន្ថែមវល់ឡោះអាឡាម Alhamdulillah អរគុណច្រើនដល់ឧស្តាតអឺឥឡូវនេះគឺយើងឃើញថាមានទស្សនកិច្ចរបស់យើងបានសួរនៅសំណួរមួយអ៊ីនសាអល់ឡោះយើងនឹងឆ្លើយសំណួរដោយសារសំណួរនេះតកតងទៅនឹងឧស្តាតមូហាម៉ាត់ហាសាន់អញ្ចឹងសូមបកគលនេះជូនចំពោះឧស្តាតមូហាម៉ាត់ដែលបានឆ្លើយឬក៏លើកឡើងក្នុងការឌូអាបាញ់មិញ ចឹងអឺផ្សារគ្រួសារដែលគាត់មាន account មួយឈ្មោះថាផ្សារគ្រួសារគាត់មានសំណួរមួយសួរថាក្រោយពេលដាក់ដីមួយយ៉ាត់រួចយើងអាចឌូអាជាភាសាខ្មែរបានឬទេ បើយើងមិនចេះភាសាអារ៉ាប់អញ្ចឹងមិញអស្ចារ្យបានលើកឡើងហើយថាពេលដែលដាក់ដីហើយនៅវាឲ្យឌូអាអញ្ចឹងបើគាត់អត់ចេះឌូអាជាភាសាអារ៉ាប់ទេតើគាត់អាចឌូអាជាភាសាខ្មែរបានដែរឬទេអស្ចារ្យសូមជួយបកស្រាយបន្តិច អឺតកតងជាមួយនឹងការឌូអើជាភាសា ជាភាសាអារ៉ាប់គឺយើងត្រូវដឹងថាអ៊ូឡាម៉ាភាកច្រើន គឺគាត់យល់ឃើញថា បើកាលណាយើងឌូអើទៅតាមអ្វីដែលមាន ជាពាក្យសម្ដីមកពីនាប៊ីសុលឡោះអាឡៃហ៊ីវ៉ាសាឡាំផ្ទាល់គឺវាអត់ដល់គឺវាល្អមានន័យថានាប៊ីយើងឌូអាយ៉ាងម៉េចយើងទន្ទិញពាក្យហ្នឹងឌូអាបែបហ្នឹងដែរអាហ្នឹងគឺអត់ដល់បំផុត ដែលអ៊ុលាម៉ាទាំងអស់បានយល់ឃើញពីព្រោះសម្ដីរបស់នប៊ីយើង វាល្អនៅក្នុងអឺការរៀបការសុំហើយជាមួយនឹងវាមានមុជីសិតនៅក្នុងបាក់វានឹងផ្ទាល់ទៀតយើងអាចនិយាយថាវាវាតាក់សៀតវាមានអតិពល ខ្លាំងជាងអ្វីដែលជារបស់អ៊ុលាម៉ាហើយបន្ទាប់មកបាក់យើងផ្ទាល់ ក៏ប៉ុន្តែបើសិនជាយើងអត់មានសមត្ថភាពក្នុងការទន្ទេញទេឬក៏យើងមិនចាំយើងអសមត្ថភាពហើយយើងត្រូវការចង់ឌូអើឲ្យគាត់ដែរអីដែរវាអត់មានបញ្ហាអ្វីទេក្នុងការឌូអើជាភាសាខ្មែរឬភាសាអ្វីផ្សេងទៀតក៏បានដែរហើយតែយើងអាចថាទៅបានហើយយើងព្យាយាមសួរទួនណាមួយដែលគាត់ចេះបកប្រែថាឧទាហរណ៍ដូចជាឌូអើតាស្ប៊ីតអល់ឡោះមកហ្វីរលហ៊ូអល់ឡោះមកតាប៊ីតហ៊ូមានន័យថាហើយអល់ឡោះមកអាប់អំពូនឬក៏លើកលែងទោសឲ្យគាត់ ឲ្យគាត់ផងហើយជាមួយនឹងឲ្យគាត់ឆ្លើយសំណួរនឹងមឡាអ៊ីកាត់ឲ្យរួចផងជាភាសាខ្មែរហើយ3ដង ទៅអាហ្នឹងគឺ បានហើយអត់មានបញ្ហាទេនៅក្នុងលក្ខណៈដែលថាយើងពិតជាមិនមានសមត្ថភាពក្នុងការឌូអាវជាភាសាអារ៉ាប់តែបើយើងមានគឺយើងត្រូវថាជាភាសាអារ៉ាប់ទៅគឺអស់ដល់ហើយល្អបំផុត សម្រាប់យើងអល់ឡោះអាឡាំយ៉ា ឧស្សាហ៍តកតងអ្វីដែលឧស្សាហ៍លើកឡើងតកតងទៅនឹងទូអាអញ្ចឹងសូមឧស្សាហ៍បន្ថែមទៀតតែម្ដងទៅគឺនៅក្នុង hadith មួយដែលរ៉ាស៊ូលឡោះបញ្ជាក់ថាអ្នកឥស្លាមណាម្នាក់ដែលបានស្លាប់ទទួលមរណភាពហើយអឺ فيصلي على جنازته 40 رجلا មានមនុស្ស40នាក់ណាសម្បោះយ៉ាងឲ្យអញ្ចឹងអល់ឡោះតាឡាឲ្យឆាហ្វាអាត់ដល់ម្យ៉ាងនោះតាមរយៈពួកគេអញ្ចឹងតកតងទៅនឹង hadith នេះគឺតើមានលក្ខខណ្ឌ លក្ខខណ្ឌឬក៏ឆ្លាតវាដែរទេតើតទៅជាមួយមនុស្ស40នាក់ឬក៏ក្រោមពី40នាក់បានដែរទេឬក៏លើសនឹងយ៉ាងម៉េចហើយក៏អ្នកទាំង40ហ្នឹងតើតើជាមនុស្សវ័យប្រភេទណាឬក៏អ្នកអាឡឹមអ្នកសលិះយ៉ាងម៉េចឧស្សាហ៍អាចជួយបកស្រាយបានបន្ថែមទៀតឧស្សាហ៍ بسم الله الحمد لله والصلاه والسلام على رسول الله សម្ដីមួយនេះវាគឺជា សម្ដីរបស់នប៊ីយើងសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំដែលរាយការណ៍មកដោយអាបាសរ៉ាឌីយ៉ាឡោះអានហ៊ូដែលគាត់បាននិយាយថាម៉ាមិនរ៉ាជូលិនមូស្លីមីនយ៉ាមូតហ្វាយ៉ាគូមអាឡាយ៉ាណាហ្សាទីហ៊ី40 رجلا لا يشركون بالله شيئا إلا شفعهم الله فيه អញ្ចឹងមានន័យថាគ្មានបរោះអ៊ីស្លាមណាម្នាក់ដែលបានស្លាប់ទៅហើយមានមនុស្ស40នាក់បានទៅសម្បះយ៉ាងឲ្យគាត់ ដែលមនុស្ស40នាក់ហ្នឹងអត់មានសេរីឡាយូសេរីគូណាប៊ីឡាហ៊ីសៃអាអត់ធ្វើសេរីទេ40នាក់ហ្នឹងអ៊ីឡាសាហ្វាអ៊ូមុលឡោហ៊ូហ្វីលើកលែងតែអល់ឡោះស៊ុបហានវតាឡាអនុញ្ញាតឲ្យគេនឹងទៅសាហ្វាអាដល់មួយយប់នឹងបានថានៅទីនេះបើសិនជាយើងមើលគឺបរោះ40នាក់ដែលត្រូវទៅសម្បះយ៉ាងឲ្យមួយយប់ហ្នឹងគឺអ្នកដែលអត់ធ្វើសេរីណាអ្នកដែលអត់ធ្វើសេរី ហើយ40នាក់អញ្ចឹងបើសិនជាទៅសម្បះយ៉ាងឲ្យមួយយត់ណាមួយបានគ្នា40នាក់ហើយគាត់40នាក់ហ្នឹងពួកគាត់40នាក់ហ្នឹងមិនមាន sharik នៅក្នុងខ្លួនទេ សង្ឃឹមថាអល់ឡោះសុបហានវតាឡាទទួលនៅ dua របស់ពួកគាត់ syafa'ahumullah កន្លែងនេះមានន័យថាអល់ឡោះសុបហានវតាឡាឲ្យពួកគេ dua ទៅអល់ឡោះសុបហានវតាឡាទទួលយោងទៅតាមការបកស្រាយរបស់ Sheikh Albani rahimahullah តកតងជាមួយនឹងរឿងអឺរឿង tawassul ណា នៅក្នុង hadith មួយទៅវ៉ាសុលគឺគាត់យក hadith នេះយកទៅបកស្រាយថារឿងនៅទីនោះគឺជារឿង du'a ឲ្យទេអញ្ចឹងនៅទីនេះលើកឡើងថាពួកគេនឹង du'a ទៅ Allah Subhanahu wa ta'ala ទទួលយកអញ្ចឹងបើសិនជាយើងចង់បាននៅការទទួល du'a ពី Allah Subhanahu wa ta'ala គឺយើងត្រូវធ្វើយ៉ាងណាឲ្យច្រើនដោយស្តាក់លោកម៉ានបានលើកឡើងអញ្ចឹងអញ្ជើញមនុស្សឲ្យច្រើនមកអញ្ចឹងវាមិនត្រឹមថា40នាក់វាជាការកំណត់ទេតែជាងនឹងក៏ដល់បាន ច្រើនជាងនឹងក៏បានដែរក៏ប៉ុន្តែប្រសិនបាទវាមិនបានច្រើនហើយក៏វាមិនតិចជាងនឹងដែរត្រឹមកម្រិត40នាក់ដែលអត់ធ្វើ sharing ហើយទៅទូអាទៅសម្បះយ៉ាងឲ្យគេដែលជាទូអាហ្នឹងអាហ្នឹងគឺអល់ឡោះសុបហានតាឡាទទួលយកពីព្រោះសម្បះយ៉ាងយើងបានដឹងហើយ Stan Lukman បានបកស្រាយពីខាងដើមថាវាជា fardu kifaya អញ្ចឹង fardu kifaya ហ្នឹងឧឡាម៉ាអ៊ីខ្ទីឡាវគ្នាថាបើសិនយើងជានៅក្នុងភូមិមួយដែល មានមយ័តស្លាប់ ហើយអត់មានអ្នកចេះសម្បិះយ៉ាងទាំងអស់គ្នាអាហ្នឹងបានពិសាឬបាបកម្មទាំងអស់គ្នាក៏ប៉ុន្តែឧលាមាខ្លះចុះបើសិនជាមានម្នាក់ជ្រុះទេមានឧលាមាខ្លះថាម្នាក់ជ្រុះអ្នកខ្លះទៀតថា2នាក់អ្នកខ្លះទៀតថា3នាក់ចាប់ពី3ទៅអាហ្នឹងបាននៅក្នុងភូមិទាំងមូលហ្នឹងអត់បាបកម្មបើត្រឹម2នាក់នៅមានម្នាក់ក៏មានដល់អ្នកខ្លះទៀតក៏ថាអត់ទេត្រឹមម្នាក់ឬពីរនាក់អានឹងជ្រុះសង្ឃឹមថាស្ដាប់បានអញ្ចឹងចំនួនរបស់វាតិចក៏បានច្រើន ក៏បានដែរប៉ុន្តែអប់ដល់ដោយអ្វីដែលនប៊ីសុលឡោះអាឡៃវ៉ាសាឡាមបានបញ្ជាក់ដោយសារលុកម៉ានបានសូត្រហាឌីសពីខាងដើមរហូតដល់100នេះឃើញទេដល់100នេះក៏ប៉ុន្តែ40នេះវាជាអ្វីដែលកណ្ដាលហើយវាមានសារៈសំខាន់បំផុតដែលយើងត្រូវដឹងថា ការដែលយើងទៅឌូអាឲ្យគេនឹងគឺយើងត្រូវ ikhlas នឹង Allah Subhanahu wa Ta'ala ដោយចេះឲ្យឆ្ងាយអំពី shirik ទូដែល Nabi Sallallahu Alaihi Wasallam ហៅថារិយាធ្វើអ្វីមួយដើម្បីចង់ឲ្យគេធ្វើចង់ឲ្យគេនេះចង់ឲ្យគេនោះ ញញចង់បានគេឈ្មោះចង់អីហ្នឹងអាហ្នឹងវាចូលទៅក្នុងហ្នឹងអាហ្នឹងជា share មួយដែលអល់ស្មានដល់អត់ទទួលយកហើយបើសិនជា share ធំបែបតូចចេះបែបតូចចង់តែធ្វើឲ្យខ្លួនចេញពីអ៊ីស្លាមទៀតអាហ្នឹងគឺវាមិនបានការនោះទេគ្រាន់តែយើងមើលឃើញទៅវាអឹកកធឹកអធិកធមមហោឡារិកនៅកន្លែងសម្បត្តិយ៉ាងដែលមានគ្នាច្រើនមែនក៏ប៉ុន្តែនៅពេលដែលអ្នក ទៅគឺវាត្រឹមបានតែឃើញអញ្ចឹងនៅខាងក្នុងបើយើងមើលអ្វីដែលនប៊ីសល្លឡោះអាឡៃវ៉ាសឡាមទាមទារ នឹងបានបញ្ជាក់អំពីសិបត្តិអ្នកដែលទៅសម្បះយ៉ាងហើយល្អហ្នឹងគឺអ្នកដែលមិនមានចរិតបែបនេះហើយទៅយើងឃើញគោលការណ៍របស់ឧស្តាតឧស្តារបស់យើងក៏ដូចជាមន្តិចរបស់ឧឡាម៉ាមួយចំនួនតេតងជាមួយនឹងចរិតហើយនឹងមធ្យោបាយណាដែលនាំឲ្យមនុស្សទៅចរិតវាមិនមែនត្រឹមតែជួយខ្លួនឯងទេវាគឺវាជួយបានដល់គេជាពិសេសបងប្អូនកូនចៅមីងមាដែលជាក្រុមគ្រួសាររបស់យើងហើយចុះបើសិនជាយើងអ្នកធ្វើចរិតយើងអត់អេស្ទីម៉ាមយើងមិនយកចិត្តទុកដាក់ជាមួយនឹង ការជៀសវាងអំពីប្រការចរិតអ្វីក៏យើងធ្វើកើតចង់ទៅសុំពីគូបូចង់ទៅសុំពីអ្នកនេះយើងចង់ជឿអានោះយើងចង់ធ្វើនេះយើងចង់ធ្វើនោះដែលអ៊ីស្លាមបានហាមឃាត់មាននៅក្នុងហាឌីសក៏ដូចជានៅក្នុងអាយ៉ាត់កូរ៉ាន យើងចេះតែទៅធ្វើហើយដល់ពេលនៅក្នុងមជ្ឈិបដូចជា Shafi'i អីគាត់ថាកូនចៅរបស់គាត់គឺសាកសមធ្វើអ៊ីម៉ាមជាងគេហើយយើងទៅដឹកនាំសម្បះយ៉ាងហ្នឹងទាំងយើងអត់បានជ្រះស្អាតក្នុងអ្វីដែលយើងត្រូវឌូអាទេហើយនៅពីថា40នាក់អត់មាន sharik ដល់ពេលយើងអត់បានជៀសវាងអំពីប្រការចរិតទេយើងតែដឹកនាំគេនៅក្នុងសម្បេះយើងឬយើងអ្នកដឹកនាំឲ្យមាននៅខាងក្រៅចរិតដោយគាត់មិនបានអេស្ទីម៉ែមដោយគាត់មិនបានយកចិត្តទុកដាក់ក្នុងការជៀសវាងឬក៏ធ្វើខ្លួនឲ្យ ikhlas ទៅចំពោះអល់ឡោះសុបហានវតាឡាទៀតអានឹងជារឿងមួយដែលយើងគួរគិតគូរពិចារណាទាំងអស់គ្នាថាវាយើងមិនដឹងថាថាយ៉ាងម៉េចទេណាអល់ឡោះអាឡាយ៉ាអឺអូស្តាតអាចបញ្ជាក់បន្ថែមទៀតតកតងទៅនឹងអតិមិញមិញដែលនប៊ីថាយ៉ា فيقوم على جنازته 40 رجلا 40នាក់ رجلا ប្រើប្រើភាសាថាបុរសចឹងអាចដែរទេដែលផ្លាត់កំណត់នៅក្នុងសោកយើងថាសម្បោះយ៉ាងតែប្រុសប្រុសដែលសៃសៃអាចសម្បោះយ៉ាងឬមួយក៏ថាបើសិនជាមានប្រុស30នាក់ស្ត្រី10នាក់អាចចូលក្នុងហាឌីសនោះដែរទេវាអាចចូលនៅត្រង់ចំណុចនេះពីព្រោះតាមសុនណេះរបស់នប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសឡាំអត់មានបញ្ហាអ្វីទេសម្រាប់ស្ត្រីណាសម្រាប់ស្ត្រី គ្រាន់តែថាស្ត្រីគឺគាត់មានកន្លែងគាត់សម្រាប់សម្បិះយ៉ាងទៅហើយនឹងកន្លែងនៅក្នុងមជ្ឈិតរបស់គាត់បិទបាំងទៅនៅកុំឲ្យមានព្រឹទ្ធនាកុំឲ្យមានក្លិនទឹកអបកុំឲ្យមានអឺពណ៌អាវឆ្វេងឆ្វាយនិយាយរួមយើងនិយាយមួយម៉ាត់ថាកុំឲ្យមាន fitness កើតឡើងរវាងការចូលរួមរបស់ស្ត្រីនៅកន្លែងសម្បិះយ៉ាងមួយយ៉ាប់នឹងគឺគាត់សម្បិះយ៉ាងបានក៏ប៉ុន្តែតកតងជាមួយនឹងការដើរទៅតាមឬហែទៅតាមមួយយ៉ាប់ អានឹងគឺឧឡាម៉ាគាត់បានអ៊ីខ្ទីឡាប់គ្នាចេញទៅជាទស្សនៈផ្សេងផ្សេងមានអ្នក ខ្លះគាត់ថាហារ៉ាមមានអ្នកខ្លះគាត់ថាត្រូវមកគ្រូ ជាពិសេសគឺនៅក្នុងមជ្ឈិបឆាអ៊ីគាត់ថាមកគ្រូឃើញទេហើយអ្នកខ្លះទៀតក៏គាត់ដាក់ពីព្រោះហើយទីមួយរបស់អ៊ុមអាទីគាត់បានលើកឡើងថាក្រោយពេលដែលគាត់បានងូតទឹកឲ្យមយិត កូនរបស់នប៊ីសាឡឡោះអាឡៃវ៉ាសាឡាមក៏ដូចជាមារយាទផ្សេងៗក្រោយមកបានលើកឡើងថាគេបានហាមឃាត់ពួកយើងមិនឲ្យទៅដើរឬហែមាយាទនោះទេអញ្ចឹងនៅទីនេះអ៊ូឡាម៉ាគាត់យកមកខ្វែងយោបល់គ្នាវ៉ាឡាយូសាំអាឡៃណាក៏ប៉ុន្តែគេមិនបានសង្កត់ធ្ងន់អំពីរឿងនេះទេអញ្ចឹងមានន័យថាវាត្រឹមនៅកម្រិតមកគ្រូដោយមធ្យមអេសាវីអានឹងជាទស្សនៈខ្លះក៏ប៉ុន្តែទស្សនៈមួយចំនួនគឺគាត់យល់ឃើញថា ហារ៉ាមតែម្ដងដោយសារតែស្ត្រីគឺមានអារម្មណ៍ខុសប្លែកពីបរោះវាអាចនាំឲ្យមានពេជ្រស្នាវាអាចនាំឲ្យមានច្រើនរឿងពេលដែលហែហមគ្នាទៅអញ្ចឹងសម្រាប់ខ្ញុំនៅក្នុងទស្សនៈនេះទៀតក៏ខ្ញុំមិនបានយល់ឃើញថាស្ត្រីត្រូវហែហមនិងដើរតាមក្រោយមាយាទទៅពពួតដោយអ្វីដែលមានជាទម្លាប់ នៅក្នុងស្រុករបស់យើងនោះដែរអល់ឡោះអាណាហាំឌីលឡាអរគុណច្រើនលោកសាស្ត្រ អឺសូមជួបឧស្សាហ៍មិនសួរវិញម្ដងដោយសារតែពាក់ព័ន្ធនឹងអ្វីដែលឧស្សាហ៍បានលើកឡើងគឺសំណួរសាមសូនពីពាក់ព័ន្ធអ្វីដែលខ្ញុំចង់សួរទៅឧស្សាហ៍មិនសួរគឺពាក់ព័ន្ធពីដែរមុននឹងឆ្លើយនឹងសំណួរណាបងប្អូនរបស់យើងគឺឈ្មោះរ៉ាំលីកាមេលក៏បានសួរសំណួរមួយ ដែលខ្ញុំបន្តិចទៀតបន្តិចទៀតនឹងជូនដល់វិក្កាមរបស់យើងសម្រាប់បកស្រាយណាស្ថានលោកម៉ានដើម្បីបកស្រាយនៅសំណួរហ្នឹង អញ្ចឹងសមសូត្របំបញ្ញមិញនេះគឺបានស្ដាប់ឮហើយនៅប្រសាសន៍របស់ឧស្សាហ៍មហាម៉ាត់ដែលបានលើកឡើងអំពីការមកសម្បោះហាំងដោយដោយ ikhlas ដែលជាវៀងអំពីបការីយ៉ាចង់ឲ្យគេឃើញចង់បាននេះបាននោះអញ្ចឹងណាហើយដែលនប៊ីសល្លោះអាឡៃសាឡាំក៏មានប្រសាសន៍ផងដែរពេលដែល إذا صليتم على الجنازة فأخلصوا لهم دعاء ឲ្យយើង دعاء ដល់បរិស័ទជូនព្រះហ្នឹង ដែលមានការបកស្រាយអ៊ូឡាម៉ាមួយចំនួនថាគឺការសាឡាត់ដោយមិនដោយមិនទៀមទាអ្វីនៅផលប្រយោជន៍ទុនយ៉ាដោយ ikhlas ក្នុងការទូអាទៅចំពោះមួយយ៉ាងហ្នឹងតកតងទៅនឹងអ្វីដែលយើងឃើញនៅក្នុងសង្គមរបស់យើងឧស្សាហ៍ដែលឃើញថាការអឺសម្បោះយ៉ាងគឺមានដល់ជាមុសាអាដាមានជូនជារង្វាន់ឬក៏ជូនជាហឌីយ៉ា ចំពោះអ្នកដែលចូលរួមមកសម្បោះយ៉ាងឲ្យជាលុយសហយឲ្យជាកាដូអីហ្នឹងតើឧស្សាហ៍យល់ឃើញបែបណាដែរចំពោះប្រពៃណីទំនៀមទម្លាប់របស់សង្គមនេះតើជាអតិពលដល់ហូកុំឬក៏ពាក់ព័ន្ធទៅនឹងបំរាមនៅក្នុងអ៊ីស្លាមដែរទេឧស្សាហ៍បិស្មិលឡាអល់ហាំឌុលីឡានេះសំណួរល្អពិសេសព្រោះបើយើងក៏លេចមើលនៅសហគមន៍របស់យើងគឺពួកគាត់តែងតែ ទៅសមាយ៉ាងគឺគាត់តែងតែចែកសោមសពត យ៉ាសោមចឹងសម្រាប់អឺការដាក់សោមសម្បត្តិនេះគឺ អាចថាមានលុយឬក៏អ្វី ដែលគាត់ដាក់ទៅព្រោះយើងអត់ដែលទទួលបានពីអាលីមួយយ៉ាងទេប៉ុន្តែមសឡានេះគឺយើងឃើញថាអ៊ូឡាម៉ាបានស្វែងយល់ក្នុងការយកកម្រៃអំពីមួយយ៉ាងប៉ុន្តែនៅទីនោះ គឺមានយកយកថាយកផលប្រយោជន៍ យកផ្កាហាឌីយ៉ាឬក៏ឈ្នួលនិយាយចំថាឈ្នួលណាយកឈ្នួលពីអាហ្លីម៉ាយិតដូច្នេះអ៊ូឡាម៉ាបានបញ្ជាក់ប្រាប់ថាប្រសិនបើការយកឈ្នួលពីម៉ាយិតពីអាហ្លីម៉ាយិតដូចជាឈ្នួលមួយទឹកដូចជាឈ្នួលកាហ្វាន់ដូចជាឈ្នួលអឺបញ្ចុះសពជីកដីឬក៏បញ្ចុះសពឬក៏ឈ្នួលសែង ប្រសិនបើมันមានអ្នកដែលហាត់ហានេះទីគឺត្រូវយើងទៅជួល អ្នកសែងដូចជាឈ្នួលជីកដីដូចជាឈ្នួលបញ្ចុះមីយិតដូចជាឈ្នួលមួយទឹកឈ្នួលកាហ្វាន់គឺអ៊ូឡាម៉ាមួយចំនួនធំថាហ្វាឡាហារ៉ាច់អត់មានបញ្ហាអីទេ អាចទទួលយកបានអាចទទួលយកក៏ឈ្នួលពីធ្វើការងារទាំងអស់ហ្នឹងដូចឈ្នួលមួយទឹកឈ្នួលកាហ្វាន់ឈ្នួលបញ្ចុះសពឬក៏ឈ្នួលសែង នឹងគឺអត់មានបញ្ហាអ្វីទេយើងយកដោយសារនេះគឺមាន nos ala zalika អំពីដែលមាន ផុសតាំងបញ្ជាក់ក្នុងនោះអំពី madhab imam al malikiyah នៅក្នុង madhab malikiyah wa shafi'iyah wal hanabilah ដែលបញ្ជាក់ប្រាប់ថាมันមានបញ្ហាអ្វីទេ ដែលជាបញ្ហាដែលជាបញ្ហាយើងយកឈ្នួលទៅលើការសូត្រកូរ៉ាន និងសឡាលើមួយចិត្តឈ្នួលសូត្រកូរ៉ាននិងឈ្នួលសំយ៉ាងមួយចិត្តនេះដែលធូកុំសរៈត្រូវបានមិនអនុញ្ញាត fala ya yus aklu ujra ដែលមិនអនុញ្ញាតឲ្យយើងយកឈ្នួលឬក៏យកកម្រៃពីការសឡាតឲ្យមួយចិត្តឬក៏សូត្រកូរ៉ានឲ្យមួយចិត្តទេយ៉ាមិនមិនអាមិនអនុញ្ញាតទេនៅក្នុងចំណុចនេះ وهذا باتفاق اكثر العلماء នេះគឺឯកភាពគ្នាភាគច្រើនមែនទែនអំពីឧឡាម៉ាដល់ក្នុងចំណុចនេះហ៎ហូតដូចមិនហ្នឹងទោះបីនៅក្នុងមស្ហិបមួយចំនួន ដែលមើលឃើញថាអនុញ្ញាតឲ្យយើងសូត្រកូរ៉ានទៅលើម៉ាយ៉ាត់ហើយនឹងការដល់ប៉ះឡារបស់វាទៅម៉ាយ៉ាត់ហ៎ការដល់ប៉ះឡារបស់វាទៅលើម៉ាយ៉ាត់គឺ ឲ្យយើងកុំយកកម្រៃអំពីការសូត្ររបស់យើងយ៉ាអំពីយកកម្រៃនៃការសូត្ររបស់យើងអញ្ចឹងពេលណាការសូត្ររបស់យើងយើងយកកម្រៃអំពីវា នោះគឺប្រកមចរៈមិនត្រូវបានអនុញ្ញាតឲ្យយើងធ្វើដូច្នេះឡើយដូច្នេះហុកុមហុកុមចរៈដែលអនុញ្ញាតគឺមានតែ4យ៉ាងតែប៉ុណ្ណោះ ដែលយើងទៅអាចទទួលបាននៅផលប្រយោជន៍ គឺក៏ឈ្នួលអំពីមួយយត្តបានដូចខ្ញុំបានបញ្ជាក់ទី1ការជីកក្លុកដើម្បីបញ្ចុះមួយយត្តឬក៏សែងមួយយត្តឬក៏មួយទឹកមួយយត្តឬក៏តហ្វាន់មួយយត្តគឺសម្រាប់សូឡាត ហើយនឹងសូត្រកូរ៉ានគឺហុកុំមិនអនុញ្ញាតឲ្យយើងយកឈ្នួលអំពីវាឡើយនេះដែលបញ្ជាក់ភាកច្រើនឯកភាពនៃឧឡាម៉ានៅក្នុងមជ្ឈិបយ៉ាឧឡាម៉ានៅក្នុងមជ្ឈិប ចឹងអ្វីខ្ញុំប៉ុណ្ណឹងគឺវល់ឡោះចាសាចង់ឲ្យឧស្តាតបន្ថែមបន្តិចនិយាយឃើញថានៅក្នុង ការសាឡាត់ម៉ាយ៉ាត់ការងូតទឹកកាហ្វាន់នៅបញ្ចុះសពនិយាយជារួម គឺការរៀបចំសពទាំងមូលហ្នឹង គឺសត្វសង្ឃតាជាផរទូគីហ្វាយ៉ាមិនចឹងដូចជាស្ថាប័នលើកឡើងស្ថាប័នបានលើកឡើងពីខាងដើមតើតងនៅសម្បោះយ៉ាងក៏ផរទូគីហ្វាយ៉ាងូតទឹកក៏គីហ្វាយ៉ាទាំងអស់ហ្នឹង អញ្ចឹងតើមានអ្វីខុសប្លែកគ្នារវាងយកឈ្នួលហាឌីពីការមួយទឹកឬក៏យកឈ្នួលពីការជីកដី ហើយมันអាចយកឈ្នួលពីការសម្បោះយ៉ាងបានតើវាមានលក្ខណៈខុសគ្នាបែបណាសិតអាចបញ្ជាក់បន្ថែមបានទេយ៉ាអัลฮัมឌុលឡាចឹងយើងដឹងហើយថាការមួយ ទឹកគឺវ៉ាជីបមួយទឹកឲ្យមួយយិតគឺវ៉ាជីបហុកវ៉ាជីបយ៉ាសាឡាតជាហ្វាន់ទូគីហ្វាយ៉ា ប៉ុន្តែមួយទឹកគឺវាកតបកិច្ចចាំបាច់ចូលមួយទឹកឲ្យយត្តក៏ហ្វាត់ឲ្យមយត្តជួយមយត្តទៅចុះក្នុងគបួរអញ្ចឹងអ៊ូឡាម៉ាបានបញ្ជាក់ប្រាប់ថាថាថាការការបញ្ជាក់ខុសគ្នារវាងការសូត្រកូរ៉ានហើយនឹងការបើសូឡាតទៅលើមយិតក្នុងចំណុចនេះដោយសារការសូឡាតយើងឃើញថាការសម្យ៉ាងទៅលើមយិតវាជា វាជាអីគេវាជា productive ហើយហើយយើងនាំគ្នាទៅធ្វើក៏មិនមែនធ្វើដោយការកិច្ចចាំបាច់ទៅតែធ្វើនោះទេ វាអាចអ្នកផ្សេងធ្វើរួចហើយធ្វើនឹងខ្លះដូចទុនមហមដ្ឋានធ្វើម្នាក់ពីរនាក់បីនាក់រួចហ្វរដូទៅលើ អ្នកដទៃផ្សេងទៀតយ៉ាគួយហ្វរដូទៅលើអ្នកដទៃផ្សេងទៀតហើយហើយចំណុចថាយើងសឡាតពូរាល់ការសឡាតហើយនឹងគ្រប់ប្រាននេះវាអត់មាន nos អត់មាន nos dalal បញ្ជាក់អំពីណាប៊ីសឡោះអាឡៃហ៊ីវ៉ាសាឡាំឲ្យយើងយកឈ្នួលអំពីវាឡើយប៉ុន្តែបើសិនបើឧទាហរណ៍ការបង្រៀនកូរ៉ានថាយើងចេញក្រមអត់ដូនតិចការបង្រៀន ការបង្រៀនដោយយើងមិនមានកំណត់មិនមែនអ្នកកំណត់កម្រៃទេប៉ុន្តែគេចង់ហៅទីអាក្នុងដែលយើងក៏ចេញទៅសាំងឡានសាំងម៉ូតូទៅបង្រៀនគេកូរ៉ានគាត់អីអាហ្នឹងគឺមាន nos dalal នៅពីបញ្ជាក់ប្រាប់ថាអាចយកកម្រៃពីវាបានក៏ប៉ុន្តែដោយឡែកសម្រាប់អ្នកដែល មួយយិតនេះគឺអត់មាន northerners ហើយ dalil ហើយអ៊ូឡាម៉ាអ៊ីស្លាមណាមកអ៊ីស្លាមដែលមឈូរហើយអ៊ូឡាម៉ាបញ្ជាក់ថាយើងអាចយកបានវាអត់មានអញ្ចឹងមានតែនៅក្នុង fuqaha malikiyya wa shafi'iyya wal hanabila ហើយក្នុងមស្ហាប់ហាំបាលីទៀតនោះមានថាមកក្រោះទៀតអាការយកកម្រៃពី ការមួយទឹកពីការទឹកហ្វាន់ពីការបញ្ចុះសពហ្នឹង ឧត្តមថាពីកោលរបស់អ៊ីម៉ាមហាំបាលីតាមក្រោះប៉ុន្តែក្នុង3ក្នុងកោលមួយទៀតរបស់គាត់ម៉ាលីគីយ៉ាស៊ាហ្វអ៊ីហាំអាប៊ីឡាកោលផ្សេងគាត់ថាអានឹងគឺជាយូសក្នុងការយកមានបញ្ហាអ្វីតិចកំណត់យករួចថាហ្វឡាហារ៉ាច់ហ្វឡាហារ៉ាច់ក្នុងការយកកម្រៃប៉ុន្តែដល់ឡែកគាត់ប្រាប់ថាគូរយ៉ាសម្រាប់កូរ៉ានហើយនិងសូឡានេះគឺអត់មាននសពីណាពីហើយឧឡាម៉ាភាគច្រើនអ៊ីទីហ្វាកឯកភាពនេះថាវាមិនអនុញ្ញាតហ្វឡាយ៉ាយូស ប្រាពាក្យ fala yajuz អកអ៊ីច្រោះ ala wahida minhuma មួយក្នុងចំណោមពីរហ្នឹងគឺយកអត់បានហ្នឹងវឡអរអរគុណច្រើនដែលសារដែលសារពេលវេលារបស់យើងមានកំណត់ចឹងដល់សល់ពេលតិចតួចហើយគណៈពេលចុងក្រោយនេះសូមជួបសាស្ត្រាចារ្យបានអឺសូមបន្ថែមមួយតិចទៀតទូរំរីតែពាក់ព័ន្ធនឹងមសាឡាមកខ្ញុំភ្លេចដល់សូមតបថែមមកហើយពាក់ព័ន្ធនឹងអាដត HDR អាដតរបស់ពួកយើងដែលគាត់សមាសយ៉ាងដែលគាត់សមាសយ៉ាង ហើយគាត់ឆោសាប់ សុំសុំគាត់សខេបតិចណាបាទសុំសខេបតិចយ៉ាងយ៉ាយ៉ាហើយគាត់សំយ៉ាងហ្នឹងគាត់ចូលទៅសំយ៉ាងហ្នឹងគឺគាត់ឈរជាប់គ្នាមែនតើយ៉ាគាត់ឈរជាប់គ្នាមែនតើរហូតដល់ដកហើអត់ចង់កើតបើថាខ្ញុំមើលចូលសំយ៉ាងគ្រប់កន្លែងហ្នឹងគឺភាគច្រើនគាត់មិនដឹងថាគាត់យល់ឃើញពីណាមកអត់ដឹងគាត់យកពីណាមកព្រោះពួកបើមើលតាមច្បាប់នៃហុគមអ៊ីស្លាមថា ليس في الصلاة جنازة ولا غيرها من الصلوات អត់មានខុសគ្នាទេរវាង សម្យ៉ាងធម្មតានិងសម្យ៉ាងមយិតដែលកំណត់ស័ព្ទកំណត់ស័ព្ទឲ្យជាប់គ្នាម្យ៉ាងមយិតយ៉ាងធម្មតាគ្រិតនេះអត់មានកំណត់ហើយគឺប៉ុន្តែ ដែលកំណត់មិញដែរសុនណះណាប៊ីហ្នឹងគឺឲ្យឈរគៀកគ្នាឲ្យឈរជាប់គ្នាមករបស់ឬក៏មករបស់ជាប់គ្នាហ្នឹងគឺឆ្មានឹងឆ្មាជើងនឹងជើងឈរគៀកគ្នារវាងសັບជាប់គ្នារត់បដោយសັບហ្នឹងអាហ្នឹងគឺវាជំរុញ Bahasa ulama kata aja hadis Nabi kita rusu sufufakum wa qaribu bainaha. Wa hadhu bil anak. ចឹងមើលថានប៊ីជូនឯងតម្រង់សក់ឲ្យត្រង់ហើយឈរជាប់គ្នារវាងស្មារបស់ពួកអ្នកឲ្យស្មើឲ្យត្រង់គ្នាអញ្ចឹងយើងមើលហាឌីសនេះគឺបញ្ជាក់ថា ពីលក្ខណៈសឡាត់ហ្វារឌូឬក៏សំយ៉ាងអឺយមយិតអត់មានចំណុចបញ្ជាក់ថាឲ្យយើងត្រូវឈរ ពង្រួញសັບឲ្យជាប់គ្នាដូចយើងធ្វើសប្តាហ៍ទេនេះគឺខុសសុណាណាប៊ីអាចថាអាចថាដោយសារតែសាឡាតធម្មតាគឺមានរកកអញ្ចឹងដកដកកម្លៀកដើម្បីរកកសយុទ្ធណារីឯសាឡាតមួយយ៉ាត់អត់រកកទេយកគាត់ឈរទៅចិត្តដើម្បីឲ្យចិត្តសោះអាហ្នឹងការយល់បែបហ្នឹងហើយអាចអញ្ចឹងនោះសាចឹងគឺការជួនកាលការសាឡាតនេះចឹងបានហាននៅពេលដែលយើងសំយ៉ាងអត់មានរកកមានសុយុទ្ធដែលយើងកម្លៀកសັບរវាងគ្នានឹងគ្នាដើម្បីឲ្យមានរកកមានសុយុទ្ធ ពិតប្រកបសម្យ៉ាងមួយយិតហ្នឹងវាអត់មានរុកអត់មានសុយុទ្ធមែនក៏ប៉ុន្តែដែលយើងធ្វើដោយសពថ្ងៃនេះវាអត់មានណុសបញ្ជាក់អញ្ចឹងយើងខាងអ្នកដែលធ្វើគាត់ហាជីទៅមកកាទៅម៉ាឌីណាដល់ពេលដែលគេប្រកាសឲ្យសូឡាមួយយិតឃើញឃើញតែគេឃើញប្រកាសឲ្យរុញចូលគ្នាឲ្យឈរជាប់នេះឬក៏គេឈរធម្មតានេះសបញ្ជាក់គេឈរធម្មតាតាមសັບរៀងៗខ្លួនកន្លែងណានៅកន្លែងហ្នឹងប៉ុន្តែគាត់ថាជំរុញអ៊ីស្លាមឲ្យយើងឈរអែបនេះចេះអែបភ្នែកចេះមក ដែលដោយឡែកគឺសម្រាប់គម្លាតដែលស័ព្ទមួយទៅស័ព្ទមួយហ្នឹងគឺអត់មាន nos ដែលបញ្ជាក់ថាត្រូវតែអេសូឡាតមួយយិតហ្នឹងគឺត្រូវតែឲ្យជាប់គ្នាខុសពីសំយ៉ាងហ្វរឌូគឺអត់មានដែលបញ្ជាក់ទេហេតុនេះទេបានជាអាប់ឌុលឡាអល់ហ្វោសានរ៉ហ៊ីមអល់ឡោះគាត់ថាអលមុការបាបៃណស៊ូហ្វូហ្វ المقاربة بين الصفوف وبين الصف الأول والإمام لم يرد في السنة تحديد بذلك គាត់ថាការបញ្ជាប់គ្នារវាងសัตว์ណាទី1និងសัตว์ទី2រុញអគិគ្នាជាមួយនឹងអ៊ីម៉ាមដែលទៅធ្វើសពថ្ងៃពួកយើងហ្នឹងគឺអត់មានដលលសំពីសុណាដែលនាំមកឡើយចឹងហើយបានយើងទៅប្រយ័ត្នឡើយហ្នឹងការសលាត់ចង់បានប៉ះឡាឲ្យមួយចិត្តចង់បានស្វាអាត់ឬទូទុនបានហើយថាស្វាអាត់អល់ឡោះអនុញ្ញាតឲ្យអ្នកដែលសលាត់ហ្នឹងស្វាអាត់ជួយអន្តរាគមទៅលើមួយចិត្តចឹងការជួយរបស់យើងយើងព្យាយាមធ្វើឲ្យត្រង់សុណាណាពីសុណាណាពីចំណុចមួយសាត់ចំណុចមួយចង់ថាបើសិនជា ដូចការបកស្រាយពីខាងដើមដោយសារតកតនទៅនឹងបែក្បាលទៅខាងនេះខាងនោះអត់មានកំណត់ក្នុងសុនណាទីអញ្ចឹងបើកបើកទូលាយណាបើកបើកសេរីយកធ្វើម្ដងចេះម្ដងចោះអាចដែរឬទេយើងនិយាយនៅក្នុង ការរៀបសាមក៏ដូចគ្នាដែរបើសិនជាអត់មានការកំណត់ក្នុងសំណាស់ឲ្យគៀកគៀកគ្នាពីសັບទី1ដល់សັບទី2អត់មានកំណត់តែយើងអាចនិយាយថាមសាឡាហ្នឹងគឺបើកទូលាយដែរយើងអាចឆោគៀកក៏បានឆោកម្លៀតក៏បានអាហ្នឹង អាចនិយាយចឹងបានទេសិនយើងអាចប្រសិនបើមស្ជិតតូចយើងអាចមើលតាមកលៈទេសៈប៉ុន្តែកុំអោយថាអទូលេជុំកាលមួយយឹកខ្លះសំយ៉ាងអត់បានដល់អ្នកនេះ100អ្នកទេប៉ុន្តែគៀកគ្នារហូតដល់សល់មកទូលេមស្ជិតខាងក្រោយហើយឆោនឹងជុំកាលអាចនាំឲ្យមានមន្តរតអ្នកខ្លះគេជំងឺជ្រើតជំងឺដែលចាញ់ក្លិនជំងឺដែលឲ្យអ៊ូអាប់ថប់អីទៅវាអាចនាំឲ្យមាននេះដែរហើយយើង ប្រឹងធ្វើរបស់ដែលមានក្នុងសុណា ប្រឹងព្យាយាមទៅគៀកដែលមិនមែននប៊ីបានប្រើគឺនប៊ីប្រើឲ្យយើងគៀកជាប់ទៅគ្នាអញ្ចឹងអាហ្នឹងដែលនប៊ីប្រើវករីប៊ូឲ្យយើងគិតគ្នាហើយយើងទៅយកអាចិត្តគ្នាទៅយកទៅមុខដែររវាងសັບទី1សັບទី2ដែរនេះគឺវាខុសនឹងសុណាស់នប៊ីហើយដូច្នេះហើយអ៊ូឡាម៉ាបញ្ជាក់ថាឡាតតលិសវាមិនខុសគ្នាទេរវាងសូឡាតយ៉ាណាហ្សាហើយនិងសូឡាតធម្មតាឲ្យសັບហ្នឹងឲ្យឃ្លាតហើយតម្រង់ដូចជាអ៊ីមនូអ៊ីម៉ាមអ៊ុនូគូដាម៉ារ៉ហ៊ីម៉ាហ៊ុលឡោះតាអាឡាគាត់បាននិយាយក្នុងគីតាអលមូកនី គាត់ថាស៊ូណាត់ឲ្យយើងតម្រង់ស័ព្ទឲ្យត្រង់នៅពេលដែលសម្យ៉ាងយាណាសះហើយអឺគម្លៀកដែលរវាងស័ព្ទមួយនៅស័ព្ទមួយมันមានរុកៈនិងសុយោក៏ដោយប៉ុន្តែឲ្យយើងអើដល់បើកទូលាយបើកឲ្យមិនឲ្យគៀកគ្នាហើយគឺគៀករវាងស័ព្ទមួយស័ព្ទទី2ហ្នឹងគៀកគ្នាពីរដែរនៅក្នុងចំណុចហ្នឹងចឹងហើយបាន អ្វីដែលខ្ញុំមើលឃើញថាសហគមន៍របស់យើងធ្វើហ្នឹងគឺវាប្រាក់ចាក់ប្រាក់ចាក់មិននឹងតែគាត់យល់ឃើញយកពីណាមកវ៉ាឡោះអាឡាម ក៏ប៉ុន្តែមិនដឹងហើយគួរតែសេរីត្រង់ដើម្បីធ្វើម៉េចកុំឲ្យវាគ្រៀតឆ្ងាយពេកជាមួយនឹងសុណាស់ណាប៊ីសល្លោះអាឡៃវ៉ាសាឡាមបើដូចទូរ៉ាមីនិយាយថាម្ដងយើងអាចធ្វើជាប់ម្ដងតែប៉ុន្តែជាប់របស់យើងកុំឲ្យវាត្រឹមកន្លះម៉ែត្រពីគ្នាទៅកន្លះម៉ែត្រទៅបើសិនណាមិនដល់ម៉ែត្រកន្លះម៉ែត្រអីមើលតាមមស្ជិតធំមស្ជិតទូចចង្អៀតឬមិនចង្អៀតបើហាមស្ជិតសល់តលេងខាងក្រោយយើងពជាលតិចមកដើម្បី វាអត់មានកំណត់ដែរនៅក្នុងសុណាណាប៊ីប៉ុន្តែយើងថាមើលតាមវលតិស័កកុំឲ្យយើងរាល់សញ្ញាមួយគឺចូលបែបហ្នឹងយកចូលបែបហ្នឹងនោះជាបកាដែលខុសនឹងសុណាណាប៊ីសល្លោះអាលីវ៉ាសឡាមវល្លោះអាឡាមអរគុណច្រើនសម្រាប់ស្ដេចមកសូតដែលបានលើកឡើងនៅមសាឡាគឺថាសំខាន់មែនទែនហើយបើយើងមើលទៅនេះស្ទើរតែទាំងស្រុងហើយទៅគ្រប់ទីកន្លែងគ្រប់ម៉ាស្យិតនៃការសាឡាត់យមអាយ៉ាណាហ្សាហ្នឹងគឺប្រពៃណីទំនៀមទម្លាប់អាដាតនៅស្រុកយើងគឺតែតែឈរគៀកចឹង តែបើយើងក៏លេចមើលទៅខាង មស្ជីដហារ៉មមកកះមកនេះគឺគឺការឈរបែបធម្មតាអញ្ចឹងនេះគឺជាការរំលឹកមួយផងដែរសង្ឃឹមថាបងប្អូនតបីទាំងអស់មានការស្ដាប់ហើយពិចារណាហើយជាពិសេសស្វែងយល់នៅអ្វីដែល ត្រឹមត្រូវនៅក្នុងសុនណះនប៊ីសល្លោះអាឡៃសាឡាមរបស់យើងបានច្រើនអឺកិច្ចបន្តនេះសូមស្តាលោកម៉ានដូចជាអត់តដេកណាស្តាអឺយ៉ាណាស់ តែប្រហែលជាអង្គុយតិចតែដោយសារតែចំណុចសំខាន់ដែលស្ដាប់លោកសូនស្ដាប់មើលយើងមុនមុនហ្នឹងគឺជាប់មាត់ថាបោះសាយមានបន្តតវាអញ្ចឹងណានៅសល់រឿងមួយទៀតដែលជារឿងមួយដែលពិសេសផងដែរដែលតម្រូវឲ្យមានការបកស្រាយសម្រាប់សហគមន៍របស់យើងនោះគឺការសម្បាយ៉ាងកអេបសម្បាយ៉ាងមយ៉ាហ្នឹងគឺគេថាសម្បាយ៉ាងកអេបដោយសារអ្នកស្លាប់នៅឆ្ងាយអញ្ចឹង ហើយយើងអឺគាត់ថានៅឆ្ងាយពីស្រុករបស់យើងយើងទៅអត់ដល់ហើយយើងសម្បាយ៉ាងក៏អេបសម្បាយ៉ាងពីផ្ទះទៅណាអញ្ចឹងយើងថាសម្បាយ៉ាងក៏អេបសម្បាយ៉ាងមួយយ៉ាងហ្នឹងតើអឺសម្បាយ៉ាងក៏អេបនេះគឺអ៊ីស្លាមទៀមទីឬក៏ជំរុញឲ្យយើងធ្វើគ្រប់កលៈដសៈកន្លែងដែលយើងមិនអាចទៅដល់ឬគ្រប់មួយយ៉ាងឬក៏មានលក្ខណៈបែបណាដែរសូមឧស្តាហ៍ជួយបកស្រាយបំភ្លឺដើម្បីឲ្យការអនុវត្តរបស់យើងត្រឹមត្រូវទៅផុតដល់ យ៉ាអល់ហាំឌុលឡាយ៉ាអរគុណច្រើនទៅរំលីផ្ដល់ឱកាសឲ្យលិនម្ដងម្ដងទៀតយ៉ាអឺតកតងនឹងសាឡាតអលលម៉ៃយិតអលលហ្គាអ៊ីបសម្បះយ៉ាងទៅលើម៉ាយ៉ាត់ដែលអត់ឃើញទេដែលម៉ាយ៉ាត់អត់នៅក្នុងមុខយើងទេម៉ាយ៉ាត់អត់នៅក្នុងភូមិយើងទេយ៉ាបានន័យថាម៉ាយ៉ាត់នៅឆ្ងាយពីយើងតើយើងសម្បះយ៉ាងហ្គាអ៊ីបឲ្យគាត់បានដែរទេហ្គាអ៊ីបបានយើងដឹងគ្រប់គ្នាហើយថា យើងអត់បានទៅចូលរួមប៉ុន្តែយើងសម្រាប់យ៉ាងពីចម្ងាយណាកម្បាំងមុខណាតើតើនឹងយ៉ាអាគាត់អត់នៅនៅកាន់ទូកម្បាំងមុខអត់មានមនុស្សនៅយ៉ាអញ្ចឹងអត់មានប្រយ័ត្ននៅយើងយ៉ាងបែបអវត្តមានយ៉ាអវត្តមានដែលយើងសម្រាប់យ៉ាងនៀតសូត្រឲ្យគាត់អញ្ចឹងណាអញ្ចឹងតើតើនឹងមកស្អាតឡាស់នេះអ៊ូឡាម៉ាភ័ក្រច្រើនបានឯកភាពគ្នាថាឡាយូសលីអ៊ីឡាអាឡាល់ហាឌិរ អញ្ចឹងអត់អាចសម្បះយ៉ាងឲ្យគាត់បានទេលើកលែងតែមួយយ៉ាត់នៅមុខបានយើងសម្បះយ៉ាងឲ្យគាត់បាន ហើយក៏មានអ៊ុលាម៉ាមួយចំនួនក៏គាត់ថាអាចសម្បះយ៉ាងឲ្យគាត់បានដែរដោយបង្អែកតាមហាឌីសដែលនប៊ីសម្បះយ៉ាងឲ្យ ស្ដាច់ហេណាជាស៊ីណាជាស៊ីមិញឯងឲ្យសម្បះយ៉ាងពេលដែលគាត់ស្លាប់ពេលនោះសាហាបាត់ក៏បានប្រាប់រៀបរាប់ប្រាប់នប៊ីសល្លឡោះសាឡាំពីដំណឹងថាគាត់ស្លាប់ ដល់អញ្ចឹងទៅក៏ណាប៊ីសម្បះយ៉ាងឲ្យដល់អញ្ចឹងអ្នកដែលមួយចំនួនគាត់ថាបើសិនជាសម្បះយ៉ាងឲ្យមួយយ៉ាត់អត់បានហេតុអីបានជាណាប៊ីសម្បះយ៉ាងឲ្យស្ដេចណាយ៉ាសយ៉ាណាយ៉ាស៊ីណាហេតុអីបានណាប៊ីសម្បះយ៉ាងឲ្យគាត់អញ្ចឹងអ្នកខ្លះក៏យល់ដល់លឹងហ្នឹងថា អាចសម្បះយ៉ាងឲ្យគាត់បានក៏ប៉ុន្តែបើយើងមើលកោលជំហុតថាតកតនណាប៊ីសម្បះយ៉ាងឲ្យគាត់ដោយសារ ស្ដេចណាយ៉ាស៊ីនេះគាត់ចូលអ៊ីស្លាមដល់គេអត់ដឹងហើយអត់មាននរណាសម្បះយ៉ាងឲ្យគាត់ពេលនោះណាប៊ីគាត់ដឹងព័ត៌មានហ្នឹងក៏គាត់សម្បះយ៉ាងឲ្យខុសបានន័យថាសម្រាប់តែ ស្ដេចនឹងម្នាក់អត់ដែលណាប៊ីសម្បះយ៉ាងឲ្យអ្នកផ្សេងបានទេក៏ប៉ុន្តែយើងចង់និយាយឲ្យយល់ដូចជាសង្គមរបស់យើងតែតែកាលណាអ្នកធំអីចឹងណាយ៉ាអ្នកដែលមានមុខមាត់អ្នកដែលគីបាតសាខ្សីយ៉ាតបានអ្នកដែល ធ្វើការធំអញ្ចឹងគាត់ស្លាប់អីចឹងឬក៏អូឡាម៉ាដែលល្បីល្បីអញ្ចឹងអឺយ៉ាងម៉េចដែរការសម្ដែងយ៉ាងរបស់គាត់អញ្ចឹងក៏មានជជែកគ្នានៅក្នុងហ្នឹងអឺប្រសិនបើគាត់ជាអ្នកដែលធំនៅក្នុងសាសនាអ៊ីស្លាមហាហើយគាត់ជាអ្នកដែលអ៊ីម៉ាមអាឌិលអ៊ីម៉ាមខៃរអ៊ីម៉ាមដែលល្អអ៊ីម៉ាមដែលឌូអាដែលចង្អុលបង្ហាញប្រាប់ពីឬក៏គាត់ជាអ្នកដែល ជួយដល់អ៊ុម៉ាត់ច្រើនយ៉ាហើយអឺហៅថាគុណសម្បត្តិរបស់គាត់ច្រើននៅក្នុងសង្គមអញ្ចឹងអញ្ចឹងក៏មានអុឡាម៉ាមួយចំនួនគាត់ថាបើសិនដូច្នោះក៏យើងសម្បះយ៉ាងឲ្យគាត់អត់ជាបញ្ហាអីទេបើហាហាសិនអាហ្នឹងក៏ល្អដែរដោយជាគៀសគេយកដលលថានប៊ីធ្លាប់សម្បះយ៉ាងឲ្យណាយ៉ាស៊ីហ្នឹងណាគេយកដលលហ្នឹងយ៉ាណាយ៉ាស៊ីយ៉ា អញ្ចឹងពេលហ្នឹងគេយកដលលហ្នឹងឲ្យបានន័យថាអាចសម្បះយ៉ាងឲ្យបានក៏ប៉ុន្តែត្រង់ថា afrodnas អឺបុគ្គលផ្សេងផ្សេងពីស្ដេចនាយាស៊ីហ្នឹងតើមានសម្បះយ៉ាងឲ្យអត់គឺអត់មានទេណាកតបកិច្ចហ្នឹងគឺសម្រាប់អ្នកដែលនៅទីនោះតែប៉ុណ្ណោះអ្នកដែលនៅ ក្នុងអឺភូមិនឹងស្រុក ភូមិនឹងទេដែលគាត់សម្បះយ៉ាងឲ្យយើងមិនអាចសម្បះយ៉ាងឲ្យទាំងអស់បានទេលើកលែងតែដូចលិនបានបញ្ជាក់ខាងលើ ថាអ្នកដែលមានមុខមាត់ធំឬក៏អ្នកណាដែលអត់សម្បះយ៉ាងឲ្យគាត់ហើយយើងដឹងថាគាត់អត់មានអ្នកណាសម្បះយ៉ាងឲ្យគាត់ទេអញ្ចឹងសួរថាយើងអាចសម្បះយ៉ាងគាត់អីបើគាត់បានអត់បានដោយសារអ៊ីស្លាមចាំបាច់យើងត្រូវតែសម្បះយ៉ាងឲ្យពុះមួយរបស់យើងអញ្ចឹងគាត់មនុស្សសាមញ្ញធម្មតាទេក៏ប៉ុន្តែអត់ដឹងថាគាត់អ៊ីស្លាមឬក៏មិនអ៊ីស្លាមរួចវានៅមុតទើបដឹងថាគាត់ជាអ្នកអ៊ីស្លាមអញ្ចឹងពេលដែលយើងដឹងដំណឹងហ្នឹងអាហ្នឹងហើយយើងអាចសម្បះយ៉ាងរ៉អេបឲ្យគាត់ សម្បេះយ៉ាងដោយអត់ឃើញគាត់នៅអត់គាត់អត់នៅជាមួយនឹងយើង បានន័យថាបើចោះសពហើយយើងអាចសម្បេះយ៉ាងគាត់បានចង់ចំណុចហ្នឹងហើយដែលចង់បញ្ជាក់ថា មានកលៈទេសៈអាចយើងសម្បេះយ៉ាងឲ្យអ្នកធម្មតាបានដោយអត់មានអ្នកណាសម្បេះយ៉ាងឲ្យគាត់យ៉ាហ្នឹងវល់ឡោះអាឡាំក៏ប៉ុន្តែទួនលន់សុំចង់ចូលរួមជាមួយទួតិចតកតនឹងការសម្បះយ៉ាងមួយយ៉ាត់ដែរយើងឃើញថានៅសង្គមរបស់យើងនេះក៏មានសំណួរគេហៅថាតែងតែមាន សាក់អីនៅក្នុងចិត្តដែរអ្នកខ្លះថាហេតុអីបានជារកាត់ទី4អត់មានឌូអាចង្កាលអត់មានសាឡាមឲ្យតែខាងស្ដាមទេឃើញឲ្យតែម្ដងទេហេតុអីអត់ព្រមឲ្យទៅខាងឆ្វេងទៀតតើយ៉ាងម៉េចដែរហើយបើសិនជាយើងឲ្យទៅខាងស្ដាំអញ្ចឹងខាងឆ្វេងអត់សះឬក៏យ៉ាងម៉េចនេះเราចង់លើកឡើងតិចមសអាឡានេះតាមការពិតមានការខីឡាហ្វអ៊ូឡាម៉ានៅក្នុងហ្នឹងក៏ប៉ុន្តែខ្ញុំចង់លើកឡើងថាកោលជំហួរអ៊ូឡាម៉ា ហ្វលយមហូរុនអ៊ូឡាម៉ាគាត់ថាម៉េចឲ្យសាឡាមតែមួយដងទីទៅខាងស្ដាំយ៉ាមិនមែនចាំឲ្យពីរដងតងស្ដាំអីតងឆ្វេងទៀតទេនេះយមវត្តភៈចានក៏ប៉ុន្តែបើយើងឲ្យពីរដងក៏មាននៅក្នុងកោលរបស់អស្ថាបអ៊ីម៉ាមសាហ្វីអ៊ីហ្នឹងក៏បានថាអើបើឲ្យពីរដងក៏បានដែរក៏ប៉ុន្តែអ្វីដែលរយៈដែល ត្រឹមត្រូវដែលសោះហេះឃើញដែលដែលយើងហៅថា សហេះជាងត្រឹមត្រូវជាងវាត្រូវជាងគឺឲ្យតែម្ដង ទៅខាងស្ដាំតែប៉ុណ្ណោះយ៉ាក៏ដូច្នោះដែរការឌូអាលឲ្យមួយយ៉ាត់នៅទឹកកបៀតទី4មុននឹងឲ្យសាឡាមហ្នឹងគឺអត់មានសូត្រអីទេណាសូត្រតែរកអាត់ទី1ទឹកកបៀតទី1អាមិនរកអាត់ទឹកកបៀតទី1សូត្រហ្វាទីហាទឹកកបៀតទី2យើងសាលវ៉ាតដល់ណាប៊ីទឹកកបៀតទី3យើងឌូអាអល់ឡោះមកហ្វីលឡូវ៉ារហាមូវ៉ាហ្វីរហូតដល់ចប់ហ្នឹង យ៉ាដល់ទឹកវេទទី4អល់ឡោះអក្បတ်ឲ្យយើងស្នំបានទេថាផ្អាកសូត្របន្តិចក្រោយមកបានយើងឲ្យសាឡាមតខាងស្នាមម្ដងហើយនឹងជាការស្រេចនឹងកោលដល់ត្រឹមត្រូវដល់សាហេះហើយបន្ទាប់មកពីនឹងមកសួរថាមានឌូអាទៀតអត់អត់មានទេពីព្រោះមិញហ្នឹងយើងសម្បាសយ៉ាងហ្នឹងគឺយើងឌូអាឲ្យគាត់ហើយហើយហើយឌូអាដែលអាប់ដល់បំផុតពេលដែលយើងទឹកកវិតយើងសូត្រដល់គាត់ណាហើយអស់ហើយមានឌូអាណាល្អចឹងទៀតទេបានន័យថា ពេលដែលយើងឲ្យសាឡាមមកចប់ខាងខាងណាយើងសម្បះយ៉ាងយើងឲ្យសាឡាមមកបានយើងចប់ជាងយើងចាប់ផ្ដើមប្រញាប់ប្រញាល់បញ្ជូនសពមួយយ៉ាត់ហ្នឹងមិញឯងប្រញាប់ទៅពវួតដើម្បីបញ្ចុះសពរបស់គាត់ហើយនៅទីនោះបានមានទូអាដូចខ្លួនខ្លួនរបស់យើងបានបកស្រាយមានទូអាតាស្ប៊ីតឲ្យគាត់ណាសូមឲ្យគាត់នោះគឺជាសុណាស់នប៊ីសល្លឡោះអាឡៃសាឡាមវ៉ាឡោះអាឡាមយ៉ាអរគុណច្រើនអឺហាំឌីលឡាអរគុណច្រើនដល់ស្តាលោកម៉ានដែលបានបកស្រាយនៅក្នុងគុំតកតងទៅនឹង អឺការសម្បាយ៉ាងកអេបក៏ដូចជាសម្បាយ៉ាងឲ្យសាឡាមក្នុងសម្បាយ៉ាងមួយយ៉ាត់អឺដោយសារថាពេលវេលារបស់យើងដល់ទីបញ្ចប់ហើយប៉ុន្តែនៅមានសំណួរទៀតសង្ឃឹមថាអូស្តាតមហាម៉ាត់ជួយឆ្លើយសំណួរមួយដើម្បីអឺបញ្ចប់កម្មវិធីរបស់យើងអឺមុននឹងអូស្តាតមុននឹងឆ្លើយសំណួរបើសិនជាអូស្តាតមានអ្វីចង់បន្ថែមគឺលើកឡើងជាយោបល់ចុងក្រោយហើយជាមួយនឹងអឺ ឆ្លើយសំណួរនេះថាតើយើងអាចធ្វើជាមួយអាហារនាតសដកោះឲ្យមួយយ៉ាត់បានឬទេណាចឹងសូមទូជួយឆ្លើយឆ្លើយដល់សង្ខេបណាហើយជាមួយនឹងសម្ដីចុងក្រោយនៅក្នុងកម្មវិធីរបស់យើងតបតត សាសូមបើកបើកបើក volume អត់លឺយ៉ា Bismillah alhamdulillah wassalatu wassalamu ala rasulillah តកតងជាមួយនឹង បញ្ហានេះ បញ្ហាធ្វើយមួនឲ្យមយិតវាគឺជារឿងមួយដែលយើងមិនត្រូវធ្វើឡើយពីព្រោះតែមានហាឌីសបញ្ជាក់ថានប៊ីសាឡឡោះអាឡៃហ៊ីវ៉ាសាឡាំបានចាត់ទុក ការធ្វើមហូបអាហារក្រោយពេលដែលមនុស្សស្លាប់ទៅនៅសម័យកាលរបស់គាត់នឹងមីណានីយ៉ាហ្នឹងគឺជារឿងដែលយំទួញត្អូញត្អែដោយប្រភេទគេហៅថានិយាហាដែលយំខ្វាយផ្ពាល់ពួកទ្រូងហើយកប៉ៅអីនេះគឺនប៊ីសល្លឡោះអាឡៃហ៊ីវសឡាមចាប់ចូលទៅក្នុងប្រភេទហ្នឹងអញ្ចឹងបើយោងទៅតាមរឿងហ្នឹងឃើញថាឧលមាភិកច្រើនហើយជាពិសេសដែលទូនទួរបស់យើង ភាគច្រើនដែលគាត់បានស្រាវជ្រាវនៅក្នុងមសាឡាហ្នឹងគឺគាត់ថាអត់បានអានេះសម្រាប់ខ្ញុំខ្ញុំចូលរួមប៉ុណ្ណឹងហើយឥឡូវយើងងាកមកគីតាបេកោះវិញយើងងាកមកគីតាបេកោះវិញបើសិនជាខ្ញុំឃើញនៅក្នុង Pigment Haji វិញ Pigment Haji របស់ដុកទួតបូកគាត់បានកាត់ថាបេតា3ថ្ងៃ7ថ្ងៃ40ថ្ងៃក៏ដោយឲ្យតែធ្វើជាមួយគឺជារឿងបេតាដែលអាចធ្វើបានបើសិនជានៅក្នុងគីតាប រោដតុតតលីប៊ីនរបស់អ៊ីម៉ាមណាវ៉ាវីនៅក្នុងមធ្យមអស្ចារ្យគឺក៏គាត់បានកាត់ថាវាជាបេតអាមុស្តកបាជាបេតអាអាក្រក់ដែលអត់ធ្វើដែរអញ្ចឹងបើសិនជាយើងក៏លេខមើលទៅក្នុង fake manhaji អស្ចារ្យគាត់ថាអត់ធ្វើរោដតុតតលីប៊ីនរបស់អ៊ីម៉ាមណាវ៉ាវីគាត់ថាអត់ធ្វើអ៊ូឡាម៉ាដែលទាញហាឌីសមកគាត់ថាអំពើអញ្ចឹងអំពើហ្នឹងគេចាត់ទុកថាជាអំពើបេតអាហើយនឹងជាអំពើមួយដែលបង្កើតឡើងអញ្ចឹងយើងមើលទៅ សម្រាប់ខ្ញុំគឺខ្ញុំអត់ធ្វើទេហើយខ្ញុំយកទៅតាមឧឡាម៉ាហ្នឹងហើយជាក់ស្ដែងបើយើងចង់និយាយថានៅក្នុង method Shafi'i អញ្ចឹងយើងទៅមើលនៅក្នុង method Shafi'i ទៀតទៅដើម្បីឲ្យយើងអស់ចិត្តហ្នឹងហើយ Wallahu a'lam សង្ឃឹមថាច្បាស់លាស់ប៉ុណ្ណាយ៉ា alhamdulillah អញ្ចឹងក៏សូមអរគុណដល់ឧស្តាតវិក្មិនរបស់យើងទាំងអស់គ្នាដែលបានចូលរួមបកស្រាយទៅនឹងមសាឡាតទៅទៅនឹងសម្បោះយ៉ាងមួយយ៉ាត់នៅក្នុងរាត្រីនេះ តាមពិតនៅមាន សំណួរជាច្រើនទៀតដែលខ្ញុំចង់លើកឡើងសួរដល់លោកមុនរបស់យើងដើម្បីបកស្រាយព្រោះតែដោយសារពេលវេលារបស់យើងគឺអស់រយៈពេលជាង1ម៉ោងកន្លះទៅហើយអញ្ចឹងឥឡូវនេះក៏យប់ជ្រៅហើយដែរសង្ឃឹមថាអ្វីដែលការចូលរួមបកបកស្រាយឆ្លើយរបស់ទូនទូនរបស់យើងក្នុងរាត្រីនេះអឺបងប្អូនតបីទាំងអស់អាចទទួលយកបានហើយយល់ហើយអាចស្វែងយល់អំពីអ្វីដែលជាមេគីពិត អ្វីដែលជា សុនណាស់នប៊ីសល្លោះអាឡៃសាឡាំពិតនៅក្នុងការសម្បោះយ៉ាងមួយយ៉ាត់នេះ ជាពិសេសយើងឃើញថាមានកំហុសឆ្គងជាច្រើន មានការបង្កើតនិងឆៃប្រឌិតជាច្រើនហើយក៏មានការធ្វើតាមនៅប្រពៃណីទំនៀមទម្លាប់របស់ណានមូស្លីមអ្នកកាហ្វេជាច្រើនផងដែរនៅក្នុងប្រពៃណីការរៀបចំយានាសានេះគឺតាំងពីពីដើមរហូតដល់ចប់បើយើងនិយាយពីការមួយទឹកវាមានកំហុសឆ្គងក្នុងនឹងមានអបិយជំនឿតាមពីការរំប្រាកណាត់ចេះដេលាក់នឹងឡាក់ គឺថាមិនឆ្លាស់ច្រើនក៏ប៉ុន្តែដោយសារតែក្នុងរយៈនេះមានពេលវេលាប៉ុណ្ណឹងហើយយើងអាចលើកឡើងនៅអ្វីដែលសំខាន់សំខាន់អ្វីដែលមានលក្ខណៈពិសេសជាងនៅក្នុងការសម្បោះយ៉ាងមួយយ៉ាងហ្នឹងសង្ឃឹមថាបងប្អូនតបីទាំងអស់នឹងអាចស្រាប់យល់ហើយបើសិនជាមានសំណួរអ្វីចម្ងល់បន្ថែមអាច comment នៅក្នុងទូ comment ហ្នឹងគឺទូទួលរបស់យើងឆ្លើយជូននៅពេលក្រោយទៀត inshallah ហើយសម្រាប់ពេលវេលានេះគឺដល់ទីបញ្ចប់ទៅហើយដូច្នេះ ខ្ញុំតំណាងឲ្យទូនទួនលោកវិក្មិនទាំង3រូបក៏សូមថ្លែងអរគុណដល់បងប្អូនទាំងអស់ដែលបានតាមដានទស្សនាតាំងពីដើមការ live រហូតដល់ពេលនេះហើយក៏សូមអរគុណផងដែរសម្រាប់ចូលរួមជាសំណួរនិងការគ្រប់គ្រងក្នុងកម្មវិធីរបស់យើងរបស់ត្រីផងដែរសូមទៅអរពីអល់ឡោះសុបតាឡាអល់ឡោះសុបតាឡាទទួលយកនៅអាម៉ាល់សាលេះរបស់យើងជាពិសេសបង្ហាញយើងអរគ្នាទៅកាន់ផ្លូវហ៊ីដាយ៉ា ដល់ត្រឹមទៅដល់ពិតប្រកបហើយទទួលបានពានរង្វាន់ទាំងអស់គ្នានៅឋានសួគ៌របស់ Allah Subhanahu Wa Ta'ala នៅថ្ងៃគៀមបាទអរគុណអាមីនយ៉ារ៉ាប់អាឡាមីនអូបិលឡាហ៍វ៉ាសឡាមូអាឡៃគុំវ៉ារ៉ះម៉ាទុលឡាហ៊ីវ៉ាបារកាទូវ៉ាអាឡៃគុំសឡាមវ៉ាបារកាទូ